នៃរដ្ឋាភិបាលកម្ពុជាជាមួយនឹងបាទប្រមុខដឹកនាំផ្នែកការទូត មកពីបណ្ដាប្រទេស បាទអាស៊ានបាទទាំង9រួមជាមួយនឹងអគ្គលេខាធិការអគ្គលេខាធិការអាស៊ានបាទសម្ដេចតេជោនឹងបាទចាប់ផ្ដើមចូលរួមនៅក្នុងបាទការបើកនៅបាទកិច្ចប្រជុំកិច្ចកិច្ចប្រជុំបាទរដ្ឋមន្ត្រីការបរទេស អាស៊ាន លើកទី55 បាទទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទវត្តមានដ៏កម្ពស់របស់សម្ដេចអគ្គមហាសេនាបតីយុនសែនបាទកំពុងតែអញ្ជើញបាទមកដល់បាទខាងមុខបាទវេទិការបស់យើងហើយ ហើយបន្តិចទៀតលោកអ្នកនឹងបានឃើញអំពីការបាទជួបសម្ដេចសម្ដាលសម្ដែងការគួសមជាមួយនឹងបាទរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសសមាជិកអាស៊ានរួមជាមួយនឹងបាទអគ្គលេខាធិការអាស៊ានផងដែរ។ ទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីទោះបីជាវិបត្តិជំងឺ Covid-19 កំពុងតែបន្តកើតឡើងនៅក្នុងប្រទេសជាតិកម្ពុជាក៏ដូចជានៅលើពិភពលោកក៏ពិតមែនក៏ប៉ុន្តែកម្ពុជានៅក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ2022នេះបាននឹងកំពុងខ្នះខ្នែងធ្វើយ៉ាងណាការរៀបចំនៅបាទពិធីកិច្ចប្រជុំកម្ពុជាអាស៊ានក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនិងកិច្ចប្រជុំពាក់ព័ន្ធនានាឲ្យបាទមានឡើងនៅក្នុង បាទទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងផ្ទាល់តែម្ដង ហើយតួយ៉ាង នៅ ក្នុងថ្ងៃនេះទៅសោតគឺកិច្ចប្រជុំបាទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី55រួមជាមួយនឹងកិច្ចប្រជុំពាក់ព័ន្ធនានាគឺបាននឹងបាទរៀបចំឡើង នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងចាប់តាំងពីថ្ងៃទី29បាទខែកក្កដាឆ្នាំ2022 រហូតដល់ថ្ងៃទី5ខែសីហា ឆ្នាំ2022អញ្ចឹងនេះគឺជាអ្វីដែលកម្ពុជារបស់យើង បាននឹងកំពុងតែបាទសាងមុខមាត់ជាកិត្តិយសនៅ ក្នុងការរៀបចំនៅ ពិធីដ៏ធំប្រចាំតំបន់នៅ ក្នុងតំបន់អាស៊ានរបស់យើងទូតសេចក្ដីជនជាទីគោរពនិងជាទីមេត្រីសម្រាប់បាទកម្មវិធីដែលទូតកម្ពុជានឹងធ្វើការផ្សាយផ្ទាល់នាពេលបន្តិចទៀតនេះ គឺជាពិធីបើកកិច្ចប្រជុំកម្ពុជាបាទអាស៊ាន សំទុះកិច្ចប្រជុំរដ្ឋមន្ត្រីបាទការបរទេសអាស៊ាន បាទលើកទី55ដែលធ្វើឡើងក្រោមអធិបភាពរបស់សម្ដេចអគ្គមហាសេនាបតីជួនសែននាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាដែលឡៃសម្រាប់បណ្ដាប្រទេសដែលនឹងចូលរួម បាទនៅ ក្នុងបាទកិច្ចប្រជុំបាទរដ្ឋមន្ត្រីការបរទេសអាស៊ាននោះ គឺមានមកពីបណ្ដាប្រទេស បាទសមាជិកអាស៊ានចំនួន9ដែលមានប្រទេសប្រ៊ុយណេឥណ្ឌូនេស៊ីឡាវម៉ាឡេស៊ីហ្វីលីពីនសង្ហបុរី ប្រទេសថៃនិងវៀតណាម ដែលឡាយប្រទេសមៀនម៉ាខ្ញុំបាទសូមជម្រាបចំណងទៀតគឺក្រសួងការបរទេសនិងសហប្រតិការអន្តរជាតិកម្ពុជាបានធ្វើការអញ្ជើញ បាទមន្ត្រីដែលមិនមែនជាអ្នកនយោបាយរបស់ប្រទេសមៀនម៉ាក៏ប៉ុន្តែ មិនប្រទេសមីយ៉ាន់ម៉ាគឺសម្រេចមិន បាទបញ្ជូនមន្ត្រីរបស់ខ្លួនចូលរួមនៅឡើយទេសម្រាប់ការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដល់ឡាយសម្រាប់ការប្រជុំបាទពាក់ព័ន្ធផ្សេងផ្សេងទៀតដែលជាការប្រជុំបាទផ្នែកបច្ចេកទេសគឺនៅមានដល់ឡាយសម្រាប់មន្ត្រីបាទប្រទេសមីយ៉ាន់ម៉ាចូលរួមនៅក្នុងការផ្ដល់ជាធាតចូលរួមជាមួយនឹងបណ្ដាប្រទេសជាសមាជិកដទៃទៀត។ ក្រៅពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង10ក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសជាដៃគូសន្តិនិកប្រទេសជាភ្ញៀវក៏ដូចជាប្រទេសជាដៃគូនានាដែលមានដូចជាបាទប្រទេសទីម៉ូឡេស្តេបាទប្រទេសកូរ៉េខាងត្បូងប្រទេសឥណ្ឌាបាទសហរដ្ឋអាមេរិកប្រទេសណូវែលសេឡង់ប្រទេសអារ៉ាប់រួម បាទសហភាពអឺរ៉ុបប្រទេសកាតាប្រទេសទូគី ប្រទេសដិនម៉ាក ប្រទេសចិនប្រទេសកាណាដា ប្រទេសស្វីសចក្រភពអង់គ្លេសរុស្ស៊ីជប៉ុនអូស្ត្រាលីប៉ាគីស្ថានម៉ុងហ្គូលីបង់ក្លាដេសបាទមានពីប្រទេសកូរ៉េខាងជើង អាហ្សាបៃហ្សាំងម៉ារ៉ុកប្រទេសក្រិចប្រទេសន័រវេ ប្រទេសស្រីលង្កាប្រទេសហូឡង់ប្រទេសអូម៉ង់និងប្រទេសប៉ាពូញូហ្គីនីបាទអញ្ចឹងនិយាយរួមទៅគឺកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុង ថ្ងៃនេះសម្រាប់ ឆ្នាំ2022ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះគឺមានការចូលរួមបាទមិនត្រឹមតែបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង10របស់អាស៊ានរបស់យើងប៉ុណ្ណោះទេក៏មានការចូលរួមពីប្រទេសដៃគូដល់ទៅជិតបាទ40ប្រទេសឯណោះដែលជាចំនួនច្រើនដែលយើងអាចនិយាយបានថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺជាបះវេទិកាសម្រាប់ទាំងប្រទេសនៅក្នុងអាស៊ានដែលជាប្រទេសក្នុងតំបន់ផងក៏ដូចជាបណ្ដាប្រទេស នៅក្រៅតំបន់អាស៊ានផង ដូចទៅនឹងអ្វីដែលអាស៊ាន កំពុងតែ ពង្រឹងគឺពង្រឹង នៅកិច្ចសហបត្តិការ នៅក្នុងប្រទេសក្នុងតំបន់របស់ខ្លួនរួមជាមួយនឹងពង្រឹងកិច្ចសហបត្តិការជាមួយនឹងបណ្ដាប្រទេសដៃគូដែលនៅក្រៅតំបន់អាស៊ានរបស់យើងទូតទេសនិកជន សម្រាប់អ្វីដែលជារបៀបវរៈចម្បងចម្បងសំខាន់សំខាន់ដែលនឹងធ្វើឡើងសម្រាប់នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី55នេះបើបតាមរយៈមកអាដាមគង់ភោគដែលជារដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិការអន្តរជាតិក៏បានជម្រាបជូនផងដែរថាបាទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងធ្វើការពិភាក្សា ទៅលើបញ្ហាសំខាន់សំខាន់ដែលកំពុងកើតឡើងនៅក្នុងបណ្ដាតំបន់ក៏ដូចជាបណ្ដា បាទប្រទេសនៅក្រៅតំបន់ផងដែរតួយ៉ាងគឺពាក់ព័ន្ធសំខាន់បំផុត គឺការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺ Covid-19 សម្រាប់ប្រទេស នៅក្នុងតំបន់អាស៊ានរបស់យើងបាទទី2គឺពាក់ព័ន្ធទៅនឹងបាទការធ្វើយ៉ាងណានៅ ក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់ដែលបញ្ហា ក្នុងតំបន់លោកអ្នកដែលកំពុងតាមដានទស្សនាក៏អាចស្វែងយល់បានផងដែរគឺបញ្ហានៅក្នុងតំបន់នោះគឺពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសមៀនម៉ាផ្ទាល់ដែលកម្ពុជាបាននឹងកំពុងខ្នះខ្នែង ធ្វើយ៉ាងណាឲ្យការដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសមៀនម៉ាឲ្យ មាន ភាព ប្រសើរឡើង ពីមួយពេល ទៅមួយពេល ស្របតាម បាទចំណុចគោលសង្ស៊ីចំនួន5ចំណុចដែល បាទរដ្ឋមន្ត្រីការបរទេសអាស៊ានក៏ដូចជា បាទសមាជិកអាស៊ានទាំងអស់បានធ្វើការព្រមព្រៀងគ្នាហើយកម្ពុជា សង្ឃឹមថា តាមរយៈការកិត្តខំប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្របសម្រួលពីគ្រប់ បាទភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងធ្វើឲ្យប្រទេសមីយ៉ាន់ម៉ានឹងស្វែងរកនៅចំណុចដ៏ល្អប្រសើរនៅក្នុងប្រទេសរបស់ខ្លួន គឺដើម្បីបះប្រជាជនមីយ៉ាន់ម៉ាផ្ទាល់តែម្ដងទូតសង្គមជនក្រៅអំពីការពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ក៏មានការពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហាក្រៅតំបន់ដែរដែលក្រៅតំបន់នោះគឺយើងអាចដឹងហើយគឺពាក់ព័ន្ធទៅនឹងបាទប្រទេសរុស្ស៊ីនិងបញ្ហារុស្ស៊ីនិងអ៊ុយក្រែន រួមជាមួយនឹងបញ្ហាផ្សេងផ្សេងទៀតដែលជាបញ្ហាសកលលោកគឺបញ្ហានៃការប្រែប្រួលអាកាសធាតុដែលជាបញ្ហាចម្បងដែលយើងត្រូវតែការចូលរួមដោះស្រាយបាទជារួមសម្រាប់ដំណើរការនៃការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុហើយសម្រាប់បាទកិច្ចប្រជុំនានានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី55នេះនិងកិច្ចប្រជុំពាក់ព័ន្ធគឺមានការ រៀបចំនៅកិច្ចប្រជុំមួយចំនួនហើយ តាំងពីរយៈពេល ប្រហែលថ្ងៃកន្លងមកនេះគឺមានដូចជាបាទកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរមាន ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្សមានបាកិច្ចប្រជុំបាទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី55 មានសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានជាមួយនឹងដៃគូសន្តិនិករបស់អាស៊ានមានដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក3លើកទី23មានបាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៃកិច្ចប្រជុំកម្ពុជាអាស៊ីបូព៌ាលើកទី12រួមជាមួយនឹងបាកិច្ចប្រជុំបាវេទិកាតំបន់អាស៊ាន លើក ទី29តម្លៃសម្រាប់បាទ នៅទស្សនវិជ្ជានៅទីនេះផ្ទាល់បាទយើងសង្កេតឃើញថាបាទមានការរៀបចំបដិសន្ធារកិច្ចយ៉ាងបាទល្អមែនទែនសម្រាប់ការទទួលស្វាគមន៍នៅគណៈប្រតិភូដែល ជារដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសអាស៊ានមកពីបណ្ដាប្រទេសជាដៃគូផ្សេងផ្សេងហើយក្រៅអំពីការរៀបចំនៅបដិសន្តានកិច្ចដ៏ល្អក៏មានការរៀបចំសម្ដាប់ធ្នាប់បាទបញ្ហាសន្តិសុខ ត្រូវជាបញ្ហាជំងឺ Covid-19 ដែលមានការតេស្តយ៉ាងត្រឹមត្រូវពីសំណាក់មន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញដែលធ្វើយ៉ាងណាឲ្យដំណើរការនៃការរៀបចំ បាទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេស ជាច្រើនរូបគឺទទួលបាននៅភាពជោគជ័យរួមជាមួយនឹងការត្រឡប់ទៅវិញ ប្រកបដោយភាពស្នាមញញឹមក្រោមការរៀបចំជាម្ចាស់ផ្ទះ ពីសំណាក់បាទប្រទេសកម្ពុជា របស់យើងផងដែរបាទទូទស្សនិកជន បាទការរៀបចំនៅកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានបើយើងនិយាយសម្រាប់ឆ្នាំ2022នេះគឺមានការបាទរៀបចំមួយលើកដូចមកហើយដែរគឺតាំងពីខែកុម្ភៈឆ្នាំ2022នៅរាជធានីភ្នំពេញរបស់យើងដែលគេហៅថាជាកិច្ចប្រជុំចង្អៀតបាទរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកាលគេនោះក៏មានការរៀបចំដោយផ្ទាល់នៅរាជធានីភ្នំពេញដូចគ្នា ក្រោមឥទ្ធិពលនៃជំងឺ Covid-19 ហើយសម្រាប់ព័ត៌មានពាក់ព័ន្ធទៅនឹងបាទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺបើតាមបាទភក្តំពររបស់បាទលេខាធិការដ្ឋានអាស៊ាន បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន អាចធ្វើឡើង បាទប្រហែលជា4ដង នៅ ក្នុងមួយឆ្នាំ បើតាមការចាំបាច់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយសម្រាប់កម្ពុជានេះយើងអាចថាជាលើកទី2ដោយសារតែយើងបានធ្វើឡើងនៅឯខែកុម្ភៈឆ្នាំ2022ហើយលើកនេះគឺជាលើកទី2ដែលយើងធ្វើនៅបាទខែបាទសីហាឆ្នាំ2022ដូចគ្នា ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីពាក់ព័ន្ធទៅនឹងលទ្ធផល នៃកិច្ចប្រជុំពាក់ព័ន្ធដោយខ្ញុំបាទបានជម្រាបជូនគឺកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55នេះគឺមិនមែនប្រជុំតែកិច្ចប្រជុំមួយប៉ុណ្ណោះទេ គឺមានការប្រជុំនៅកិច្ចប្រជុំពាក់ព័ន្ធផ្សេងផ្សេងដែលជាកិច្ចប្រជុំបច្ចេកទេសបើមុននឹងបញ្ជូនធៀបចូលទាំងអស់នោះដែលបានសម្រេចនៅក្នុងកិច្ចប្រជុំ បាទមន្ត្រីពាក់ព័ន្ធបញ្ជូនមកការប្រជុំសម្រាប់នៅកិច្ចប្រជុំបាទរដ្ឋមន្ត្រីការបរទេសអាស៊ានដែលធ្វើឡើងនៅក្នុងថ្ងៃនេះហើយសម្រាប់បាទលទ្ធផល នៃកិច្ចប្រជុំពាក់ព័ន្ធនោះគឺតួយ៉ាងបើតាមយើងទទួលបាន តាមរយៈការធ្វើសន្និសីទព័ត៌មានរបស់ អាដាមគុងភោកកាលពីបាទល្ងាចម្សិលមិញគឺបានបញ្ជាក់ថាកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ គឺរដ្ឋមន្ត្រីការបរទេសអាស៊ាន បានយល់ស្របទៅលើការបន្តផែនការសកម្មភាពពង្រឹងការបន្តអនុវត្តសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរសម្រាប់ឆ្នាំ2018ដល់ឆ្នាំ2022ចំនួន5ឆ្នាំទៀតគឺ ពីឆ្នាំ2023រហូតដល់ឆ្នាំ2027ដើម្បីធានានិរន្តរភាពនៃការអនុវត្តសន្ធិសញ្ញាមួយនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនឹងនេះគឺរដ្ឋមន្ត្រីការបរទេសក៏បានឯកភាពគ្នាជូនប្រទេសជាសមាជិកពីគ្រោះយោបល់ផ្ទៃក្នុងដើម្បីស្វែងរកដំណោះស្រាយបញ្ហាលេចធ្លោពាក់ព័ន្ធនឹងការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាលើតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរជាមួយគ្នានេះគឺប្រទេសសមាជិកអាស៊ានក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងនាមជាប្រធានអាស៊ាន ដែលបានដាក់ចេញនៅសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានបាទស្ដីពីការរំសាយសពិវុធក្នុងការមិនសាយភីអាវុធកាលពីខែកុម្ភៈឆ្នាំ2022ហើយសម្រាប់កិច្ចប្រជុំបាទពាក់ព័ន្ធមួយទៀតគឺពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសជាមួយនឹងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្ដីអំពីសិទ្ធិមនុស្សគឺបានពិភាក្សាគ្នា អំពីរបាយការណ៍ប្រចាំឆ្នាំ2022 របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សដែលក្នុងរបាយការណ៍គឺនឹងជូនព័ត៌មានទៅកាន់រដ្ឋមន្ត្រីការបរទេសអំពីកលានុវត្តភាពក៏ដូចជាសកម្មភាពនិងកម្មវិធីផ្សេងផ្សេងដែលគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សបានធ្វើនៅក្នុងឆ្នាំ2022ដើម្បីជូនជាព័ត៌មានក៏ដូចជាផ្ដល់លទ្ធភាពនិងឱកាសជូនរដ្ឋមន្ត្រីការបរទេសដើម្បីផ្ដល់ជាយោបល់បន្ថែមថាតើគណៈកម្មការ មួយនេះគួរយកការងារអ្វីបន្ថែមទៀតនៅថ្ងៃក្រោយ ហើយបណ្ដារដ្ឋមន្ត្រីការបរទេសក៏បានវិលំឡៃខ្ពស់និងកោតសរសើរចំពោះតំណាងគណៈកម្មការអន្តរដ្ឋាភិបាលមួយនេះដែលបានខិតខំបំពេញការងារជាច្រើនដើម្បីជំរុញបានលើកតម្កើងក៏ដូចជាការការពារសិទ្ធិមនុស្សដលៃសម្រាប់ជំលទ្ធផលបាកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសជាមួយនឹងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្ដីពីសិទ្ធិមនុស្សគឺរដ្ឋមន្ត្រីការបរទេសបានយល់ស្របសំណើ របស់គណៈកម្មការអន្តរដ្ឋាភិបាលនៅក្នុងការបោះពុម្ពផ្សាយលទ្ធផល នៃរបាយការណ៍ឆ្នាំ2022ហើយក៏មានការលើកឡើងអំពីលទ្ធភាពនៃការពិនិត្យឡើងវិញ របស់គណៈកម្មការមួយនេះដើម្បីធានាថាពួកគាត់បំពេញការងារប្រកបដោយប្រសិទ្ធភាព នៅតែអាចចូលរួមចំណែកការពារនិងការលើកដំកើងសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ានក៏ដូចជានៅក្នុងប្រទេសជាសមាជិកអាស៊ាននីមួយៗឲ្យទទួលបានជោគជ័យផងដែរបាទនេះគឺជាបាទខ្លឹមសារសំខាន់សំខាន់នៃកិច្ចប្រជុំបាទពាក់ព័ន្ធដែលជាកិច្ចប្រជុំធ្វើឡើងមុននៃពិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី55ហើយសម្រាប់ថ្ងៃនេះទៀតសោតបាទតាមបាទរបៀបវរៈដែលយើងទទួលបាន គឺក្រោយពេល ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងធ្វើឡើងក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីដេជួនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងមាន បាទការចាប់ផ្ដើមនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានជាផ្លូវការរួមជាមួយនឹងនៅពេលរសៀលក៏មានការរៀបចំនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបែបចង្អៀតផងដែរដែលនឹងពិភាក្សាយ៉ាងលម្អិត ទៅលើបាទផ្នែកសំខាន់សំខាន់ដែលយើងអាចរំពឹងថានឹងពិភាក្សាពាក់ព័ន្ធទៅនឹងបាទការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺ Covid-19 សម្រាប់បណ្ដាប្រទេសនៅក្នុងតំបន់ រួមជាមួយនឹងការដោះស្រាយនិងពិភាក្សានៅការដោះស្រាយបញ្ហានៅក្នុងតំបន់ និង បញ្ហាក្រៅតំបន់ក៏ដូចជាបានការប្រែប្រួលអាកាសធាតុផងដែរ។ បើទូទស្សនិកជនបើយើងនិយាយអំពី បាទសមាជិកភាពបាឋានដឹកនាំជាន់ខ្ពស់ដែលជាមន្ត្រី ការទូតជាន់ខ្ពស់សម្រាប់បណ្ដាប្រទេស ដែលចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបាទលើកទី55នៅកម្ពុជានេះយើងក៏សង្កេតឃើញថានៅក្នុង page Facebook របស់សម្ដេចអគ្គមហាសេនាបតីតេជហ៊ុនសែនក៏បានបង្ហាញអំពីការស្វាគមន៍យ៉ាងកក់ក្ដៅដល់រដ្ឋមន្ត្រីការបរទេសទាំងអស់ ដែលអញ្ជើញមកកម្ពុជា គឺសម្ដេចបានសង្កត់ធ្ងន់នៅក្នុងគឺរដ្ឋមន្ត្រី ដែលបានមកដល់ប្រទេសកម្ពុជា រួចហើយគឺមានបាទដុកទ័រអាល់ដាល់ជីសាអាល់បឺទីណាដែលជារដ្ឋមន្ត្រីការបរទេសទីមកខាងកើត មានបាទអាដាមនីកូសដេនដាស ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសក្រិចមានអាដាមដាតូលឹមចុកហួយដែលជាអគ្គលេខាធិការអាស៊ានមានអាដាម អ៊ីរីវ៉ានយូសូហ្វដែលជារដ្ឋមន្ត្រីក្រសួងការបរទេសទី2នៃប្រទេសប៊្រុយណេមានបាអាដាមប៊ុយថាន់សុនដែលជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនៃវៀតណាមមានបាទលោកជំទាវ Retno Matsudi ដែលជា រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ីមានអាដាម Vivan Balakrishnan ដែលជារដ្ឋមន្ត្រីការបរទេសសង្ហបុរី មានបាទអាដាមដុនប្រាមូវិន័យដែលជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស នៃ បាទព្រះរាជាណាចក្រថៃឡង់មានបាទអាដាមបាទស៊ូលឹមសៃកូម៉ាស៊ីត ដែលជារដ្ឋមន្ត្រីការបរទេសឡាវមានអាដាមដាតូស្រីសៃហ្វូឌីនអាប់ឌុលឡា ដែលជារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និងមានអាដាមវ៉ាងយី ដែលជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន ដែលបាទប្រតិភូការទូតជាន់ខ្ពស់ដែលខ្ញុំបាទបានជម្រាបជូនគឺសុទ្ធសឹងបានមកដល់នៃប្រជាជាតិកម្ពុជារបស់យើងដែលឡាយសម្រាប់រដ្ឋមន្ត្រី បាការបរទេស នៃប្រទេសមហាអំណាចរាជធំធំមួយចំនួនទៀតក៏នឹងរំពឹងថាមកដល់បាទប្រទេសកម្ពុជានាពេលខាងមុខផងដែរដែលមាន បាទរដ្ឋមន្ត្រី ការបរទេសរបស់សហរដ្ឋអាមេរិកក៏នឹងរំពឹងថាមកដល់មានរដ្ឋមន្ត្រី ការបរទេសនៃ ប្រទេសជប៉ុនក៏នឹងរំពឹងថាមកដល់ប្រទេសកម្ពុជាមានបាទរដ្ឋមន្ត្រីបាទការបរទេសនៃប្រទេសរុស្ស៊ីក៏នឹងរំពឹងថាមកចូលរួម នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងបាទប្រជាជាតិកម្ពុជារបស់យើងមកនេះក៏ដោយសារតែកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55នេះនឹងមានបាទកិច្ចប្រជុំតូចតូចនិងពាក់ព័ន្ធមួយចំនួនទៀតដូចជា បាទកិច្ចប្រជុំបាទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនឹងបាទប្រទេសអាស៊ានបូក3ដែលមានបាទប្រទេសចិន មាន ប្រទេសជប៉ុនមានប្រទេសកូរ៉េខាងត្បូងបាទទូតទេសនិកជនជាទីគោរពនិងជាទីមេត្រីបាទវត្តមានដ៏ បាទទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទវត្តមានដ៏ខ្ពស់របស់សម្ដេចនាយកជារដ្ឋមន្ត្រី បាននឹងកំពុងតែស្ថិតនៅឯបាទទីតាំងបាទថតរូបជាអនុស្សាវរីយ៍សម្រាប់ការថតរូបជាផ្លូវការនៅក្នុងបាទការចាប់ផ្ដើមនៃពិធីបើកបាទកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានរបស់យើងហើយ នៅក្នុងនេះពេលបន្តិចនេះលោកអ្នកនឹងបានឃើញនៅសកម្មភាពរបស់សម្ដេចអគ្គមហាសេនាបតីដេនសែនធ្វើការកៅស្វាគមន៍យ៉ាងកក់ក្ដៅជាមួយនឹងបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានដែលមកពីបណ្ដាប្រទេសបាទជាច្រើន ដែលយើងនឹងរំពឹងថានឹងចូលរួម នាពេលបន្តិចនេះរួមជាមួយនឹងការបាទស្វាគមន៍ពីជាមួយនឹងបាទអាដាមលជាអគ្គ បាទលេខាធិការនៃសមាគមប្រជាជាតិអាស៊ាននេះហៅកាត់ថាអាស៊ានបើចឹងនៅពេលនេះតលគឺបាទវត្តមាន របស់រដ្ឋមន្ត្រីការបរទេសអាស៊ានបាទទាំង9ជាមួយនឹងឧត្តមមន្ត្រីផ្សេងផ្សេងគឺបានធ្វើដំណើរបាទទៅកាន់បាទទីតាំងបាទកិត្តិយសដើម្បីធ្វើការបាទថតរូបជាអនុស្សាវរីយ៍ជាមួយនឹង សម្ដេចអគ្គមហាសេនាអម្បតេជហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងដែលយើងអាចឃើញហើយគឺបានធ្វើការដឹកនាំដោយបាទអាដាមប្រាក់សុខុនអបអរដ្ឋមន្ត្រីរដ្ឋមន្ត្រីនៃក្រសួងការបរទេសនិងស្ថាប័នការអន្តរជាតិកម្ពុជាមានបាទអាដាមរដ្ឋមន្ត្រីការបរទេសនៃប្រទេសឡាវមានអាដាមរដ្ឋមន្ត្រីការបរទេសនៃប្រទេសសង្ហបុរី មាន បាអាដាម ដែលជារដ្ឋមន្ត្រីការបរទេស នៃ ប្រទេសម៉ាឡេស៊ីមានលោកជំទាវដែលជារដ្ឋមន្ត្រី បាការបរទេសនៃប្រទេសឥណ្ឌូនេស៊ីមាន អាដាមដែលជារដ្ឋមន្ត្រីការបរទេសនៃ ប្រទេសថៃនិងមាន បាបណ្ដាអាដាមដែលជា បារដ្ឋមន្ត្រីបាការបរទេសរបស់ប្រទេសប្រ៊ុយណេនិងមន្ត្រីពាក់ព័ន្ធផងដែរ បាទនេះគឺជាការបង្ហាញការស្វាគមន៍ជាមួយនឹងអាដាមដែលជារដ្ឋមន្ត្រីការបរទេសឡាវបាទហើយជាបន្តគឺមានការបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជាមួយនឹងអាដាមរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីគឺអាដាមបាទដាតូស្រីសាហ្វូឌីនអាប់ឌុលឡាបាទនេះការបង្ហាញអំពីការស្វាគមន៍របស់សម្ដេចជូបាទនេះគឺជាបាទតំណាងឧត្តមមន្ត្រីដែលមកពីប្រទេសហ្វីលីពីនបាទ ដែលជាការបង្ហាញពីការចូលរួមបើតាមព័ត៌មានគឺរដ្ឋមន្ត្រីការបរទេសហ្វីលីពីនគឺអវត្តមានដោយសារតែមានបញ្ហាសុខភាពជាបន្តគឺបាទរដ្ឋមន្ត្រីបាទការបរទេសនៃប្រទេសសង្ហបុរីគឺអាដាមវីវ៉ានបាឡាគ្រីស្ណាន់ដែលជារដ្ឋមន្ត្រីការបរទេសសង្ហបុរីបាទយើងបង្ហាញអំពីភាពមោទនភាពនៅក្នុងការទទួលស្វាគមន៍នៅកិច្ចប្រជុំដ៏ធំនេះក្រោយផាកអង្ខានជាបន្តនេះគឺជារដ្ឋមន្ត្រីបាការបរទេសនៃប្រទេស ថៃដែលជាប្រទេសប្រជាប់ភូមិផងរបងជាមួយកម្ពុជារបស់យើង បាទជាបន្តនេះគឺជាបាទរដ្ឋមន្ត្រី បាទការបរទេសនៃប្រទេសវៀតណាម គឺអាដាមប៊ុយខានសុនដែលជារដ្ឋមន្ត្រី នៃការបរទេសនៃប្រទេសវៀតណាមក៏បានចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ជាចុងក្រោយគឺជាអាដាមបាទដាតូលឹមឈុកហុយដែលជា អគ្គលេខាធិការអាស៊ានដែលបាននឹងកំពុងបំពេញការងារយ៉ាងសំខាន់នៅក្នុងការជួយសម្របសម្រួលការងារនៅក្នុងសកម្មភាពរបស់ប្រទេសជាសមាជិកអាស៊ានបាទទស្សនិកជនលោកអ្នកបានឃើញហើយសមាជិករដ្ឋមន្ត្រីការបរទេសអាស៊ានរួមជាមួយនឹងអគ្គលេខាធិការអាស៊ានដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ និងផ្ទុះជាអនុស្សាវរីយ៍ជាមួយនឹងសម្ដេចអគ្គមហាសេនាបតីដេជហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអមដោយសម្លេងបាយឆៃយ៉ាំយ៉ាងកងរំពងតែម្ដងនៅក្នុងបាទបរិវេណនៃសាលសន្និសិទបាទសុខានៅឯរាជធានីភ្នំពេញនេះ បាទទូទស្សនិកជនអ្វីដែលយើងរំភើបនោះគឺដោយសារតែកម្ពុជាទោះបីជារងផលប៉ះពាល់នៃជំងឺ Covid-19 ក៏ដោយក្តីក៏កម្ពុជានៅតែមានលទ្ធភាពនៅក្នុងការរៀបចំនៅបាកិច្ចប្រជុំបរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺត្រូវបានខកខានបាទរយៈពេលបាទ3ឆ្នាំមកហើយដោយសារតែជំងឺ Covid-19 ដែលมันអាចរៀបចំឡើងដោយផ្ទាល់ ដោយបង្ខំធ្វើការរៀបចំតាមប្រព័ន្ធអនឡាញដែលនៅឆ្នាំ2022នេះគឺកម្ពុជាមានលទ្ធភាពនៅក្នុងការរៀបចំ នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដោយផ្ទាល់តែម្ដងនៅក្នុងទឹកដីនៃ បាទរាជធានីភ្នំពេញ របស់ ប្រទេសកម្ពុជារបស់យើង ហើយទូតឯកជនមិនយូរទេ បាននៅខែបាទវិច្ឆិកាឆ្នាំ2022 កម្ពុជារបស់យើងនឹងមានកិច្ចប្រជុំមួយដ៏សំខាន់មួយទៀតគឺជាកិច្ចប្រជុំកំពូលអាស៊ាន ដែលជាកិច្ចប្រជុំជាន់ខ្ពស់មួយរបស់ក្របខ័ណ្ឌអាស៊ាន ដែលនឹងមានការអញ្ជើញចូលរួមពីសំណាក់បាទប្រមុខដឹកនាំមេដឹកនាំនៃបណ្ដាប្រទេសអាស៊ានក៏ដូចជាមេដឹកនាំមកពីប្រទេសអាមហាអំណាចផងដែរបាទទូតទេសជនរូបភាពដែលលោកអ្នកកំពុងបានតាមដានទស្សនានេះគឺជាការស្វាគមន៍ក៏ដូចជាការបាទសម្ដែងការគួសម រវាងសម្ដេចអគ្គមហាសេនាបតីជនសែនជាមួយនឹងបាទរដ្ឋមន្ត្រីការបរទេសអាស៊ានមុននឹងចូលរួមពិធីបើកជាផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ានបានលើកទី55នាពេលបន្តិចនេះហើយតាមរយៈការស្វាគមន៍ជាមួយនឹងមន្ត្រីបាទការទូតជាន់ខ្ពស់ដែលមក ពីបណ្ដាប្រទេសអាស៊ាន ទាំង9បើយើងនិយាយថាទាំង9ដែលសារតែ យើងទទួលបានព័ត៌មានថារដ្ឋមន្ត្រីការបរទេសអាស៊ាននៃប្រទេសមីយ៉ាន់ម៉ាគឺមិនបានចូលរួមទេ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៅកម្ពុជាសម្រាប់ឆ្នាំ2022នេះគឺបានបង្ហាញអំពីការបង្កើននៅទំនាក់ទំនងផ្នែកការទូតជាមួយនឹងបណ្ដាប្រទេសអាស៊ានរបស់យើងដើម្បីពង្រឹងដោយសារតែកម្ពុជារបស់យើងឆ្នាំ2022នេះ គឺជាប្រធានអាស៊ានហើយសម្រាប់បទពិសោធន៍នៃការរៀបចំនៅ បាទកិច្ចប្រជុំពាក់ព័ន្ធក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានគឺកម្ពុជាទទួលបាននៅឱកាសនៃការរៀបចំចំនួន3លើករួចមកហើយដែរក្រោយពីកម្ពុជាបានចូលរួមបាទជាសមាជិកអាស៊ានបាទនៅឆ្នាំ1999ហើយដូច្នេះគឺនៅឆ្នាំ2002កម្ពុជាបានបាទធ្វើជាប្រធានអាស៊ានលើកទី1នៅឆ្នាំ2012គឺកម្ពុជាទទួលបាន ការធ្វើជាប្រធានអាស៊ាន នៅ ឆ្នាំទី2និងឆ្នាំ2022នេះ គឺ កម្ពុជា បន្តមានឱកាស នៅក្នុងការធ្វើជា ប្រធានអាស៊ាន ជាលើកទី3បាទក្រោមសមត្ថភាពខ្ពស់នៅក្នុងការដោះស្រាយបញ្ហានានា ជាពិសេសគឺមូលបត្រតែម្ដង បាទមូលបត្រដែលកម្ពុជាទទួលធ្វើនៅក្នុងឆ្នាំ2022នេះ គឺមូលបត្របាទ ASEAN Act ដែលជាភាសាអង់គ្លេសដែលយើងសម្រាយឲ្យវែងទៅគឺជា ASEAN Addressing challenging together មានន័យថាគឺអាស៊ានរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នាហើយនេះហើយទើបយើងសង្កេតឃើញថារបៀបវរៈដែលនឹងយកមកពិភាក្សានៅក្នុងរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55នេះគឺនឹងមានការជជែកពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចដែលត្រូវតែងើបឡើងក្រោយពីវិបត្តិជំងឺ Covid-19 មានការពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហានៅក្នុងតំបន់គឺបញ្ហារបស់ប្រទេសមៀនម៉ាដែលកម្ពុជាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្របសម្រួលនិង ស្វែងរកនៅចំណុចរួម តាមរយៈបាទចំណុចកងសង់ស៊ីទាំង5ចំណុចដែលបានឯកភាពពីសំណាក់បណ្ដាប្រទេសជាសមាជិកអាស៊ានបរួមជាមួយនឹងបាទចំណុចផ្សេងផ្សេងពាក់ព័ន្ធទៅនឹងនៅក្រៅតំបន់អាស៊ានក៏ និងធ្វើការពិភាក្សាផងដែរហើយទូតទេសនិកជន សម្រាប់បាទកិច្ចប្រជុំរដ្ឋមន្ត្រី បាទការបរទេសអាស៊ាន លើកទី55នេះ គឺបើយើងនិយាយចំទៅគឺធ្វើឡើងរៀងរាល់ឆ្នាំ ដែលចាប់តាំងពីឆ្នាំ1967មកម្លេះដែលជាការចាប់ដើម ដំបូង សម្រាប់កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយក្រៅអំពីកិច្ចប្រជុំនានាក៏មានបាទ ការសន្ទនាជាមួយនឹងបណ្ដាដៃគូសន្ទនារបស់អាស៊ាននិងប្រទេស6ដែលចូលជាសមាជិកនៃសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថាតាដែលប្រទេសចំនួន4ផ្សេងទៀតនឹងត្រូវបានអញ្ជើញជាភ្ញៀវភ្ញៀវនៃប្រធានអាស៊ាន ដែលរួមមានប្រទេសប៉ាពូញូហ្គីនីប្រទេសម៉ារ៉ុកប្រទេសទីមកខាងកើត និងប្រទេសអាហ្សាប់បាហ្សង់ទូតទេសនិកជនរបស់យើងក៏លែកពាក់ព័ន្ធទៅនឹង បាទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះខ្ញុំបាទសូមបញ្ជាក់ជូនម្ដងទៀតគឺត្រូវបាន បង្កើតឡើង ដោយសេចក្តីប្រកាសរបស់ទីក្រុងបាងកកនៅក្នុង ឆ្នាំ1667ដែលស្ដីអំពីការទទួលខុសត្រូវចំពោះកិច្ចបាត់ការនយោបាយសន្តិសុខរបស់អាស៊ានក៏ដូចជាទំនាក់ទំនងរបស់អាស៊ានជាមួយនឹងភាគីខាងក្រៅនិងខាងក្នុង របស់អាស៊ាន ហើយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺអាចធ្វើឡើងយ៉ាងតិចមួយដងមានន័យថាម្ដងក៏បាន ពីរដងក៏បាន បីដងក៏បានឬក៏បួនដងក៏បានបើយោងទៅតាមការកោះប្រជុំពិសេសនៅពេលចាំបាច់ដើម្បីពិភាក្សាអំពីបញ្ហា បាទត្រូវការយកចិត្តទុកដាក់ភ្លាមៗពីអាស៊ានហើយរដ្ឋមន្ត្រីការបរទេសអាស៊ាននិងពិនិត្យពិភាក្សាទៀងទាត់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ទិសដៅអនាគតយុទ្ធសាស្ត្ររបស់ខ្លួនក៏ដូចជាការប្រព្រឹត្តទៅទំនាក់ទំនងខាងក្រៅរបស់អាស៊ានផងដែរទូតសេចក្ដីជនសម្បត្តិសូមរំលឹកផងដែរថា កម្ពុជារបស់យើង គឺទទួលបានជាឆ្នាំអាស៊ានបាទទទួលបានសិទ្ធិធ្វើជា ប្រធានអាស៊ានគឺនៅក្នុងឆ្នាំ2022នេះផ្ទាល់តែម្ដងហើយអ្វីដែលបាទយើងចាប់អារម្មណ៍នោះនៅក្នុងបាទកិច្ចបាទនៅក្នុងពិធីដែលកម្ពុជា ទទួលវេនធ្វើជាម្ចាស់ផ្ទះនិងក៏ដូចជាជាប្រធានអាស៊ាន ដែលធ្វើឡើងកាលពីខែបាទតុលាឆ្នាំ2021កន្លងទៅនៅគណៈពេលដែលសម្ដេចតេជោបានចូលរួមជាអធិបតីភាពនៅក្នុងពិធីទទួលធ្វើជាម្ចាស់ផ្ទះពីសំណាក់ពីប្រទេសប្រយណេនោះនោះសម្ដេចតេជោក៏បានលើកឡើង អំពីចំណុចសំខាន់សំខាន់ដែលកម្ពុជានឹងធ្វើសម្រាប់ការកសាង នៅក្នុងបាទតំបន់អាស៊ាន ដោយយោងទៅតាមបាទបើវចនារបស់អាស៊ាន គឺចាក់កូវវិស័យតែមួយអត្តសញ្ញាណតែមួយនិងសហគមន៍តែមួយនោះគឺសម្ដេចនាយកក៏បានលើកឡើងអំពីចំណុចសំខាន់សំខាន់ចំនួន3ដែលខ្ញុំបាទសូមចាប់អារម្មណ៍គឺទី1គឺពាក់ព័ន្ធទៅនឹងសសរស្ដំផ្នែកនយោបាយនិងសន្តិសុខដែលកម្ពុជាគឺនឹងផ្ដោតសំខាន់ទៅលើការពង្រឹងបាទការឯកភាពជាតិនៅ ក្នុងតំបន់អាស៊ាន បាទភាពនៅកណ្ដាលរបស់អាស៊ាន ដោយយោងទៅតាមបាទកិច្ចសម្បត្តិការ សម្រាប់បាទយន្តការក្នុងតំបន់គឺដូចជាដៃគូនៅខាងក្រៅដោយធ្វើទៅតាមគោលការណ៍របស់អាស៊ានវេ ហើយក្នុងនោះគឺអាស៊ានក៏ត្រូវតែ មានភាពរឹងមាំទៅនឹងការដាក់សម្ពាធផ្សេងផ្សេងក៏ដូចជាអធិបុលបោះចេញពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយចេញពីបទអ ுக ្រិតកម្មឆ្លងដែនចេញពី បញ្ហាភេរវកម្មចេញពីបញ្ហាបាទការប្រែប្រួលអាកាសធាតុក៏ដូចជា ការឆ្លងជំងឺផ្សេងផ្សេងហើយតម្លៃសម្រាប់សសរស្តម្ភទី2ដែលកម្ពុជានឹងអនុវត្តនោះគឺកម្ពុជានឹងធ្វើការលើកស្ទួយនៅការអនុវត្តឲ្យមានប្រសិទ្ធភាព នៅគំនិតព្រួយផ្ដើមក៏ដូចជាវិធានការផ្សេងផ្សេងព្រមទាំង ការលើកកម្ពស់នៅកិច្ចព្រមព្រៀងផ្នែកបច្ចកម្ម ដើម្បីស្ដារឡើងវិញ នៅវិស័យសេដ្ឋកិច្ចក្រោយពេលដែលយើងកំពុងតែរស់នៅក្នុងជំងឺ Covid-19 ហើយធានាថាតំបន់អាស៊ាន នៅ តែជាតំបន់ ដែល មាន ភាពតេទៀងសម្រាប់ការធ្វើពាណិជ្ជកម្មក៏ដូចជាការវិនិយោគបាទទាំងនៅគេហៅថាទាំងបាទរូបវ័ននិងអរូបវ័នផងដែរបាទសម្រាប់ចំណុចទី3ដែលខ្ញុំបាទសូមចាប់អារម្មណ៍គឺពាក់ព័ន្ធទៅនឹងសសរស្តម្ភផ្នែក សង្គមវប្បធម៌ ហើយកម្ពុជារបស់យើងគឺនឹងពង្រឹងទៅលើការអភិវឌ្ឍធនធានមនុស្សឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការកសាងសហគមន៍ការលើកស្ទួយទៅនឹងការចូលរួម របស់ស្ត្រីនិងយុវជន នៅក្នុង ការកសាងនិងរក្សាសន្តិភាព ហើយក៏ដូចជាការអភិវឌ្ឍនៅ ផ្នែកប្រព័ន្ធការពារសង្គមផងដែរមិនត្រឹមតែប៉ុណ្ណោះចំណុចសំខាន់មួយទៀតដែលជា ចំណុចអធិភាព របស់កម្ពុជា នៅក្នុងពេលដែលខ្លួនធ្វើជា ប្រធានអាស៊ាននោះ គឺជាការពង្រឹង នៅចំណងមិត្តភាពរវាង ប្រជាជននិង ប្រជាជនដើម្បីលើកកម្ពស់នៅកៅថាដួងព្រលឹងនៃអត្តសញ្ញាណអាស៊ានតែមួយបាទចឹងនេះគឺជា ចំណុចសំខាន់ដែលជាប្រសាសន៍របស់សម្ដេចតេជោនៅក្នុង ពេលដែលសម្ដេចតេជោអញ្ជើញទទួលនៅបាទញញួរដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ2022ពីប្រទេសប្រ៊ុយណេដែលធ្វើឡើង កាលពីខែ តុលាឆ្នាំ2021មកម្លេះហើយយើងសង្កេតឃើញថារយៈពេលប្រមាណជាជាង យើងអាចថា8ខែហើយព្រោះសារដេកចូលដល់ខែសីហាឆ្នាំ2022កម្ពុជាបាននឹងពងខ្នះខ្នែងក្នុងការដើរតួនាទីដោះស្រាយបញ្ហាផ្សេងផ្សេង ស្របទៅតាមមូលបត្ររបស់ខ្លួនគឺមូលបត្រនៃការរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា តាមរយៈការចូលរួមដោះស្រាយនៅបញ្ហា នៃប្រទេសមៀនម៉ាដែលយើងបានឃើញហើយតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ប្រជាជាតិកម្ពុជាក៏ដូចជា តាមរយៈសំណាក់អគ្គមហាសេនាបតីជួនសែន ដែល ជានាយករដ្ឋមន្ត្រី នៃព្រះរាជាកម្ពុជា និងជា ប្រធានអាស៊ាន នៅក្នុង ឆ្នាំ2022នេះគឺបានចាត់បញ្ជូន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺអាដាមប្រាក់សុខុន ដែលជាអបញ្ញត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសកម្មការអន្តរជាតិនៅក្នុងការបាទទៅសម្របសម្រួលនិងស្វែងយល់អំពីការដោះស្រាយបាទបញ្ហា នៅប្រទេសមីយ៉ាន់ម៉ាក្នុងគោលបំណងតែមួយមុខគត់គឺធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាក៏ដូចជាប្រជាជនមីយ៉ាន់ម៉ាអាចត្រឡប់ទៅរស់នៅនៅក្នុងភាពប្រក្រតីនិងប្រសើរឡើងវិញផងដែរ។ ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកដែលកំពុងតាមដានទស្សនានៅការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជានៅពេលនេះលោកអ្នកដែលកំពុង តែទើបតាមតែតាមដានទស្សនាប្រហែលជាឆ្ងល់ថាអ្វីគឺដែលកំពុងកាត់ឡើងនៅក្នុងរាជធានីភ្នំពេញនៅពេលនេះបាទខ្ញុំបាទសូមជម្រាបជូនមកដែលថានេះគឺជាការរៀបចំនៅពិធីបើកនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន លើកទី55ដែល យើងសង្កេតឃើញថាទស្សនវិជ្ជានៅទីនេះផ្ទាល់នៅតែបន្តមាន ការចូលរួម ពីសំណាក់មន្ត្រីពាក់ព័ន្ធមន្ត្រីការទូតឧត្តមមន្ត្រីនិងបណ្ដាមន្ត្រីជាន់ខ្ពស់នានា បាននឹងកំពុងចូលរួម នៅក្នុង បាសាលសន្និសិទនៃសន្តាគារសុខាជាបន្តបន្ទាប់ហើយហើយមិនយូរទេ នៅ ប្រមាណជាម៉ោង8:20នាទីជាងបន្តិចទៅនេះគឺនឹងមានការចាប់ផ្ដើមនៃការរៀបចំ នៃបាទពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55ជាផ្លូវការនិងកិច្ចប្រជុំពាក់ព័ន្ធផ្សេងផ្សេងទៀតហើយខ្ញុំបាទសូមជម្រាបជូនម្ដងទៀតគឺកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី55និងកិច្ចប្រជុំពាក់ព័ន្ធនេះគឺបានរៀបចំឡើងបាទតាំងពីថ្ងៃទី29បាទខែកក្កដាឆ្នាំ2022មកម្លេះរហូតដល់បាទថ្ងៃទី ទី5បាទខែសីហាឆ្នាំ2022ដោយមានការរៀបចំនឹងកិច្ចប្រជុំជាច្រើនបាទជាច្រើនហើយខ្ញុំបាទសូមបញ្ជាក់ម្ដងទៀតគឺកិច្ចប្រជុំជាច្រើននោះគឺមានកិច្ចប្រជុំដែលពាក់ព័ន្ធទៅនឹងបាទការដែលធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍របស់យើងគ្មានអាវុធនុយក្លេអ៊ែរកិច្ចប្រជុំជាមួយនឹងគណៈកម្មការអន្តររដ្ឋាភិបាលស្ដីពីសិទ្ធិមនុស្សក៏ដូចជាកិច្ចប្រជុំផ្សេងផ្សេងទៀតដែលជាចំណុចសំខាន់ សម្រាប់ផ្ដល់ជាធាតចូលនៅក្នុង បាទកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55នាពេលបន្តិចទៀតហើយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55នេះដូចខ្ញុំបាទបានជម្រាបជូនគឺមានការចូលរួមពីសំណាក់បណ្ដាប្រទេសសមាជិកអាស៊ានបាទទាំង9យើងនិយាយថាទាំង9សិនដោយសារតែកម្រិតបាទរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសមៀនម៉ាគឺនឹងមិនមានវត្តមានចូលរួម នៅក្នុងពេលនេះទេ ក៏ប៉ុន្តែសម្រាប់កិច្ចប្រជុំបច្ចេកទេសដែលជាកិច្ចប្រជុំមុនមុននិងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានមកដល់នោះគឺបាទបណ្ដាប្រទេសទាំង10តែម្ដងគឺមានការចូលរួមផ្ដល់ធៀបចូលទាំងអស់គ្នាក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រី បាទការបរទេសអាស៊ានទាំង10ក៏មានការកិច្ចប្រជុំជាមួយនឹងដៃគូសន្តិនិកផ្សេងផ្សេងផងដែរដែលយើង អាចនិយាយបានថាកិច្ចប្រជុំបូកដែលកិច្ចប្រជុំបូកហ្នឹងគឺមានកិច្ចប្រជុំបាទរដ្ឋមន្ត្រីការបរទេសចិន កិច្ចប្រជុំអាស៊ាន ជាមួយនឹងបាទប្រទេសជប៉ុនបាទកិច្ចប្រជុំរវាងអាស៊ានជាមួយនឹងប្រទេសកូរ៉េខាងត្បូងមានកិច្ចប្រជុំអាស៊ានជាមួយនឹងសហរដ្ឋអាមេរិកមានកិច្ចប្រជុំអាស៊ានជាមួយនឹងបាទប្រទេសបារុស៊ីមានកិច្ចប្រជុំអាស៊ានជាមួយសហភាពអឺរ៉ុបមានកិច្ចប្រជុំអាស៊ានជាមួយប្រទេសអូស្ត្រាលីបាទកិច្ចប្រជុំអាស៊ានជាមួយនឹងប្រទេសនូវែលសេឡង់ហើយក៏ជាកិច្ចប្រជុំលើកដំបូងទី1ដែររវាង បាទរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនឹងបាទចក្រភពអង់គ្លេសដែលនេះគឺជាចំណុចសំខាន់សំខាន់ដែលនឹងមាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយយើងសង្កេតថានឹងមានការចេញ នៅសេចក្តីថ្លែងការណ៍រួមអំពីលទ្ធផលដ៏ប្រសើរក្រោយពេលដែលមានការបាទរៀបចំ នៅកិច្ចប្រជុំរដ្ឋមន្ត្រី បាទការបរទេស អាស៊ានលើកទី55នៅ ព្រះ រាជាណាចក្រកម្ពុជា ទូតសេនិកជនលោកអ្នកដែលកំពុងតាមដានទស្សនាខ្ញុំបាទសូមជម្រាបជូនម្ដងទៀតផងដែរថានេះគឺជាការខកខាន បាទរយៈពេល3ឆ្នាំដែលយើងនិយាយឲ្យចំទៅរដ្ឋមន្ត្រីការបរទេសអាស៊ានគឺខកខានមិនបានរៀបចំដោយផ្ទាល់បែបនេះ គឺ បាទតាំងពីឆ្នាំ2020មកម្លេះដោយសារតែវិបត្តិនៃជំងឺ Covid-19 ទើបតែឆ្នាំ2022នេះគឺកម្ពុជា មានលទ្ធភាព នៅក្នុងការអញ្ជើញបាទចូលរួមរៀបចំនៅកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស ដោយផ្ទាល់តែម្ដង ហើយបាទធានានៅសវត្ថភាពធានានៅសន្តិសុខក៏ដូចជាធានាបើផ្នែកសុខាភិបាលនៅក្នុងការរៀបចំដោយឲ្យបាទគណៈប្រតិភូទាំងអស់ក៏ដូចជា បាទរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសនានាគឺអាចចូលរួមដោយ បាទភាពរីករាយបាទសោភ័ណភាពក៏ដូចជា ការត្រឡប់ទៅវិញដោយភាពស្នាមញញឹមផងដែរមិនត្រឹមតែប៉ុណ្ណោះពាក់ព័ន្ធទៅនឹងការរៀបចំនេះ គឺកម្ពុជារបស់យើង គឺបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការរៀបចំ នៅកិច្ចប្រជុំសំខាន់សំខាន់នានាក្រោយតាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបាទបងប្អូនប្រជាជនគឺយើងនឹងមាន បាទកិច្ចប្រជុំកម្ពុជាអាស៊ានមួយទៀតដែលអាចគ្រោងធ្វើនៅ អំឡុងបាទខែវិច្ឆិកាឆ្នាំ2022ខាងមុខក៏ធ្វើឡើងនៅ រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា របស់យើងផងដែរហើយសម្រាប់កិច្ចប្រជុំកម្ពុជាអាស៊ានវិញគឺរដ្ឋតែពិសេសនិងរដ្ឋតែអស្ចារ្យបើជាងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទៅទៀតដែលសារតែនឹងមានការអញ្ជើញចូលរួមពីសំណាក់ មេដឹកនាំដែលជានាយករដ្ឋមន្ត្រី ដែលជាប្រធានាធិបតី មកពីបណ្ដាប្រទេសអាស៊ានក៏ដូចជាបណ្ដាប្រទេស ជាដៃគូសន្តិភាពផ្សេងៗទៀតគ ក៏នឹងអញ្ជើញចូលរួម ផងដែរអានេះយើងនិយាយបាទទៅកាន់រយៈពេលខាងមុខដែលអ្វីដែលកម្ពុជានឹងទទួលរៀបចំធ្វើដែល សម្រាប់ពាក់ព័ន្ធទៅនឹងអាស៊ានរបស់យើងហើយបើយើងនិយាយអំពីរដ្ឋមន្ត្រីការបរទេសអាស៊ានវិញបាទបងប្អូនទូទាំងជនដែលកំពុងតាមដានទស្សនាគឺមានការអញ្ជើញចូលរួមពីសំណាក់ប្រទេស ជាច្រើនដល់ទៅ7 30 ដល់ទៅជាងបាទជាង30ប្រទេសរហូតដល់ជិត40ប្រទេសឯណោះដែលមានតាំងពីបាទប្រទេសនៅក្នុងតំបន់របស់យើង ទាំង10មានតាំងពីប្រទេស ដែលជាដៃគូសន្តិនិកទាំង11មានទាំងពីបណ្ដាប្រទេសជាដៃគូពាក់ព័ន្ធផ្សេងផ្សេងទៀតរួមជាមួយនឹងប្រទេសដែលជាភ្ញៀវរបស់កម្ពុជាអញ្ចឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺមានអ្នកចូលរួម មិនមែនត្រឹមតែនៅក្នុងកម្ពុជាទេមិនមែនមានតែនៅក្នុងតំបន់អាស៊ានទេ គឺមានការចូលរួមពីបណ្ដាប្រទេស ទាំងនៅក្នុងតំបន់អាស៊ីទាំងមូល មានការចូលរួមពីបណ្ដាប្រទេសមកពីបណ្ដាប្រទេស នៅក្នុងតំបន់បាទអាហ្វ្រិកក៏មានបណ្ដាប្រទេស នៅក្នុងតំបន់អឺរ៉ុបបណ្ដាតំបន់អូសៀនីនិង FIP អាមេរិកខាងជើងក៏មានការអញ្ជើញចូលរួមផងដែរដែលនេះបង្ហាញអំពី បាទភាពទូលំទូលាយនិងកិត្យានុភាពរបស់កម្ពុជានៅក្នុងការទទួលស្វាគមន៍ នៅគណៈប្រតិភូដែលមកពីបណ្ដាប្រទេសជាច្រើន នៅ ការចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានរបស់យើងទូតសង្គមជនជាទីគោរពនិងជាទីមន្ត្រីខ្ញុំមកក្រសួងជំនួយជូនផងដែរថាពាក់ព័ន្ធទៅនឹងបាទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺយើងនឹងសង្ឃឹមថានឹងមាន ការពិភាក្សាយ៉ាងផលផុសពាក់ព័ន្ធទៅនឹងចំណុចដែលខ្ញុំបាទបាន លើកឡើងគឺចំណុចស្ដារ បាទសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺ Covid-19 បាទពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ពាក់ព័ន្ធបញ្ហាក្រៅតំបន់ក៏ដូចជាពាក់ព័ន្ធទៅនឹងបាទបញ្ហាផ្សេងផ្សេងនៅលើសកលលោក គឺពាក់ព័ន្ធទៅនឹងបាទការប្រែប្រួលអាកាសធាតុដែលជា បញ្ហារួមផងដែរហើយបើយើងនិយាយអំពីទស្សនវិជ្ជាផ្ទាល់នៅទីនេះគឺបាទមានការអញ្ជើញចូលរួមជាបណ្ដាបណ្ដាច្រើនហើយ ពីសំណាក់រដ្ឋមន្ត្រីក៏ដូចជាមន្ត្រីការទូត មានដូចជាបាទឧត្តមមន្ត្រីនៃបណ្ដាប្រទេសអាស៊ានដែលអញ្ជើញចូលរួម នៅក្នុងកម្មវិធីដ៏ពិសេសពិសានេះហើយបន្តិចទៀតលោកអ្នកនឹងបានឃើញនៅវត្តមានដ៏ពំពោះរបស់សម្ដេចអគ្គមហាសេនាបតីតេជវនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចនឹងអញ្ជើញជាអធិបតីភាពដ៏ពំពោះនៅក្នុងបពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន បាទលើកទី55នេះ ហើយសម្ដេចតេជោក៏នឹងថ្លែងបាទសន្ទកថាបើកស្វាគមន៍សម្រាប់ការបើកនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានហើយយើងនឹងរំពឹងថាបាទប្រសាសន៍របស់សម្ដេចតេជោនឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ឲ្យរដ្ឋមន្ត្រីបាទការបរទេសអាស៊ាន អាចយកទៅ ពិភាក្សាបន្ថែម នៅក្នុងការដោះស្រាយបញ្ហារូបគ្នានៅក្នុងតំបន់ និងក្រៅតំបន់ជាពិសេសគឺការពង្រឹងនៅកិច្ចសហប្រតិការរបស់ប្រទេសជាសមាជិកអាស៊ានរបស់យើងនៅក្នុងឆ្នាំ2022នេះបើទោះបីជាយើងកំពុងតែជួបប្រទះនៅវិបត្តិជំងឺ Covid-19 និងបញ្ហាផ្សេងផ្សេងផងដែរទូរទស្សនិកជនជាទីគោរពនិង ជាទីមន្ត្រីលោកអ្នកដែលកំពុងតាមដានទស្សនានៅការផ្សាយផ្ទាល់នៅរបស់ទូតទូតជាកម្ពុជា នៅក្នុងព្រឹកនេះខ្ញុំបាទក៏សូម ជំរាបជូនផងដែរថា កម្ពុជារបស់យើងនឹងបន្ត នៅក្នុងការបាទដឹកនាំអាស៊ាននៅក្នុងឆ្នាំ2022នេះគឺនៅក្នុង ឆ្នាំ2022ផ្ទាល់តែម្ដងដោយខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហា នៅក្នុងតំបន់ទូយ៉ាងដែលលោកអ្នកបានឃើញគឺកម្ពុជាបាននឹងកំពុងខ្នះខ្នែងនៅក្នុងការចូលរួមសម្របសម្រួលដោះស្រាយបញ្ហា និងការស្វែងរកនៅការឯកភាពគ្នារបស់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងតែជួបនៅវិបត្តិនយោបាយហើយក្រោមការដឹកនាំដ៏ពពោះរបស់សេនាអគ្គមហាសេនាបតីជនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាសម្ដេចដែលជាប្រធានអាស៊ានក៏បាននឹងកំពុងក្នុងការជំរុញឲ្យប្រិស័ទពិសេសរបស់អាស៊ានចូលរួមបាទស្វែងរកនៅការឯកភាពជាតិការសម្របសម្រួល របស់គ្រប់ភាគីពាក់ព័ន្ធនៃប្រទេសមីយ៉ាន់ម៉ាដើម្បីឲ្យប្រទេសនោះគឺអាចស្វែងរកបាទទៅកាន់បាទភាពធម្មតាល្អប្រសើរឡើងវិញដោយកាលពីមុនជាពិសេសគឺដើម្បីប្រជាជនមីយ៉ាន់ម៉ាផ្ទាល់តែម្ដងបាទអញ្ចឹងក្នុងនាមសម្ដេចនាយកដែលជាប្រធានអាស៊ានសម្ដេចគឺគិតគូរទាំងប្រជាជនកម្ពុជារបស់យើងផ្ទាល់សម្ដេចក៏គិតគូរជាមួយនឹងបណ្ដាប្រទេស និងប្រជាជន ដែលនៅក្នុងតំបន់អាស៊ាន របស់យើងក្នុងនាមជាអាស៊ានតែមួយ ចក្ខុវិស័យទាំងមួយក៏ដូចជាអត្តសញ្ញាណទាំងមួយផងដែរទូតទេសនិកជនជាទីគោរពនិងជាទីមន្ត្រីពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានខ្ញុំបាទសូមរំលឹកទៅដល់បងប្អូនទូតទេសនិកជនម្ដងទៀតផងដែរថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះគឺធ្វើឡើងបាទជារៀងរាល់ឆ្នាំហើយមកដល់ពេលនេះគឺជាឆ្នាំទី55ហើយ ដែល មានការរៀបចំនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលចាប់ផ្ដើមលើកដំបូងគឺនៅឆ្នាំ1967ហើយសម្រាប់ឆ្នាំ2022នេះ គឺកម្ពុជារបស់យើងបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាអាចនិយាយបានថា ចំនួន2លើកហើយ ដោយកាលពីលើកទី1គឺយើងបានរៀបចំនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ2022ដែលយើងហៅថាកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានតម្លៃសម្រាប់នៅថ្ងៃ នេះគឺថ្ងៃទី3ខែតុលាឆ្នាំ2022គឺជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាផ្លូវការហើយបើតាមរបៀបវរៈដែលយើងទទួលបាននោះគឺនៅក្នុងព្រឹកនេះនឹងមានការរៀបចំនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាផ្លូវការបើរួមជាមួយនឹងពេរូស៊ីលគឺនឹងមានបាទកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបែបចង្អៀតផងដែរដែលយើងនឹងអាចរំពឹងថានឹងមានការពិភាក្សាយ៉ាងស៊ីជម្រៅនិងលម្អិតបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហាដែលកំពុងតែកើតមានឡើងនៅក្នុងតំបន់អាស៊ានក៏ដូចជានៅក្រៅតំបន់ទូទាំងជនបន្ថែមទៅនឹងខ្លឹមសារដែលមាននៅក្នុងកិច្ចប្រជុំពាក់ព័ន្ធដែលជាកិច្ចប្រជុំបាទមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលក្នុងនោះគឺមានកិច្ចប្រជុំបាទគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរដែលបើតាមការធ្វើសន្និសីទព័ត៌មានរបស់អាដាមគុងភោកដែលជារដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិការអន្តរជាតិបានបញ្ជាក់ថាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរនោះគឺរដ្ឋមន្ត្រីការបរទេសអាស៊ានបានយល់ស្របទៅលើការបន្តផែនការសកម្មភាព ពង្រឹងការបន្តអនុវត្តនៅសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរសម្រាប់ឆ្នាំ2018ដល់ឆ្នាំ2022ចំនួន5ឆ្នាំទៀត គឺចាប់ពីឆ្នាំ2023រហូតដល់ទៅឆ្នាំ2027ដើម្បីធានានិរន្តរភាពនៃការអនុវត្តសន្ធិសញ្ញាមួយនេះឲ្យមានប្រសិទ្ធភាពខ្ពស់ទន្ទឹមនឹងនេះគឺរដ្ឋមន្ត្រីការបរទេសក៏បានឯកភាពគ្នាជូនប្រទេសសមាជិកពិគ្រោះយោបល់ផ្ទៃក្នុងដើម្បីស្វែងរកដំណោះស្រាយបញ្ហាលេចធ្លោពាក់ព័ន្ធនិងការចុះហត្ថលេខា លើពិធីសារនៃសន្ធិសញ្ញា លើតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ហើយជាមួយគ្នានេះគឺប្រទេសសមាជិកអាស៊ានក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅក្នុងនាមជា ប្រធានអាស៊ានដែលបានដាក់ចេញនៅសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីបាទបាទស្ដីពី ការរំសាយសភាវុធក្នុងការមិនសាយភីអាវុធកាលពីខែកុម្ភៈឆ្នាំ2022កន្លងទៅហើយ ក្នុងផងដែរក៏មានកិច្ចប្រជុំមុនផ្សេងទៀតគឺជាកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយនឹងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្ដីពីសិទ្ធិមនុស្សគឺបានពិភាក្សាអំពីរបាយការណ៍ប្រចាំឆ្នាំ2022របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សដែលក្នុងរបាយការណ៍គឺបានជូនព័ត៌មានទៅដល់រដ្ឋមន្ត្រីការបរទេសអំពីកលានុវត្តភាពក៏ដូចជាសកម្មភាព និងកម្មវិធីផ្សេងផ្សេងដែលគណៈកម្មការ អន្តរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សបានធ្វើនៅក្នុងឆ្នាំ2022ដើម្បីជូនជាព័ត៌មានក៏ដូចជាផ្ដល់លទ្ធភាពនិងឱកាសជូនដល់រដ្ឋមន្ត្រីការបរទេសដើម្បីផ្ដល់ជាយោបល់បន្ថែមថាតើគណៈកម្មការមួយនេះគួរយកការងារអ្វីបន្ថែមទៀតទៅថ្ងៃក្រោយ ហើយសម្រាប់បណ្ដារដ្ឋមន្ត្រីការបរទេសក៏បានធ្វើការវិតម្លៃខ្ពស់និងកោតសរសើរចំពោះ តំណាងគណៈកម្មការរដ្ឋអន្តររដ្ឋាភិបាល មួយនេះដែលបានខិតខំបំពេញការងារជាច្រើនដើម្បីជំរុញក្នុងការលើកដំកើងក៏ដូចជាការការពារសិទ្ធិមនុស្សនៅក្នុងតំបន់ សម្រាប់លទ្ធផលមកកិច្ចប្រជុំរវាងរដ្ឋមន្ត្រី ការបរទេសជាមួយនឹងបាទគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានស្ដីអំពីសិទ្ធិមនុស្សគឺរដ្ឋមន្ត្រីការបរទេសអាស៊ាន បានធ្វើការយល់ស្របសំណើ របស់គណៈកម្មការអន្តររដ្ឋាភិបាល នៅក្នុងការបោះពុំផ្សាយលទ្ធផលនៃរបាយការណ៍ឆ្នាំ2022ហើយក្នុងកិច្ចប្រជុំនេះក៏មានការលើកឡើងអំពីបលទ្ធភាពនៅក្នុងការពិនិត្យឡើងវិញរបស់គណៈកម្មការអន្តររដ្ឋាភិបាលមួយនេះដើម្បីធានាថាពួកគាត់បន្តបំពេញការងារប្រកបដោយប្រសិទ្ធភាពនៅតែអាចចូលរួមចំណែកនៅក្នុងការការពារក៏ដូចជាការ លើកដំកើងសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅក្នុងប្រទេសជា សមាជិកអាស៊ានឲ្យទទួលបានជោគជ័យចឹងនេះគឺជាការសង្ខេបក៏ដូចជាការចាប់អារម្មណ៍នៅខ្លឹមសារសំខាន់សំខាន់សម្រាប់កិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55នេះហើយក្រៅតែអំពីកិច្ចប្រជុំពាក់ព័ន្ធនោះក៏នឹងមាន បាទកិច្ចប្រជុំបាទផ្សេងផ្សេងទៀតដែលធ្វើឡើងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលខ្ញុំបានជម្រាបជូនគឺមាន ការរៀបចំនៅ បាទកិច្ចប្រជុំ រវាងបារដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយនឹងបាទបណ្ដាប្រទេស ជាដៃគូសន្តិនិកមានបណ្ដាប្រទេសជាមិត្តផ្សេងផ្សេងផងដែរខ្ញុំអាចក៏សូមជម្រាបជូនបងប្អូនផងដែរថាពាក់ព័ន្ធទៅនឹងគណៈប្រតិភូដែលបាទចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55នេះគឺមានដល់ទៅបាទ39ប្រទេសអានឹងបូកជាមួយនឹងកម្ពុជារបស់យើង ដែលក្នុងនោះគឺមាន ប្រទេសប្រ៊ុយណេប្រទេសឥណ្ឌូនេស៊ីប្រទេសឡាវប្រទេសម៉ាឡេស៊ីប្រទេសហ្វីលីពីនប្រទេសសិង្ហបុរីប្រទេសថៃនិងប្រទេសវៀតណាមតម្លៃយើងអវត្តមាន ប្រទេសមានមកមួយរូបនេះបើយើងនិយាយអំពីកម្រិតថ្នាក់រដ្ឋមន្ត្រីការបរទេសដែលឡែកសម្រាប់បាទមន្ត្រីបច្ចេកទេសសម្រាប់ប្រទេសមានមកគឺបាទចូលរួម ជាធម្មតា សម្រាប់កិច្ចប្រជុំ ពាក់ព័ន្ធមុននឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានរបស់យើងបើក្រៅពីប្រទេសនៅក្នុងតំបន់អាស៊ានយើងក៏មាន ប្រទេស ជាដៃគូក៏ដូចជា ប្រទេសជាភ្ញៀវនោះគឺមានដូចជាបាទប្រទេសទីម៉ូឡេស្តេឬហៅទីម៉ូខាងកើតប្រទេសកូរ៉េខាងត្បូងគឺសហរដ្ឋកូរ៉េប្រទេសឥណ្ឌាសហរដ្ឋអាមេរិកប្រទេសនូវែលសេឡង់បាទប្រទេសអារ៉ាប់រួមបាទសហភាពអឺរ៉ុប ប្រទេសកាតាប្រទេសទូគីប្រទេសដេនម៉ាកប្រទេសចិនប្រទេសកាណាដាប្រទេសស្វីសចក្រភពអង់គ្លេសប្រទេសរុស្ស៊ីប្រទេសជប៉ុនប្រទេសអូស្ត្រាលីប្រទេសប៉ាគីស្ថានប្រទេសម៉ុងហ្គូលីប្រទេសបង់ក្លាដេសប្រទេសកូរ៉េខាងជើងប្រទេសអាហ្សាបាសង់ប្រទេសម៉ារ៉ុកបាទប្រទេសក្រិចប្រទេសណ័រវេស ប្រទេសស្រីលង្កាប្រទេសហូឡង់ប្រទេសអូម៉ង់និងប្រទេសប៉ាពូញូហ្គីនីបាទអញ្ចឹងនេះគឺជាបណ្ដាប្រទេសដែល អញ្ជើញចូលរួមបាទទាំងការចូលរួមពីសំណាក់បាទរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសទាំងអស់នោះរួមជាមួយនឹងការបញ្ជូន ដែលជាឧត្តមមន្ត្រីឬក៏រដ្ឋមន្ត្រីទទួលបន្ទុកផ្សេងៗចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា ជាយើងសង្កេតឃើញថាគឺមានចំនួន បាទច្រើនមែនទែនដែលជាចំនួនប្រទេស ដែលចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបាទលើកទី55នេះ ដែលបាទលោកអ្នកនឹងបានឃើញនាពេលបន្តិចនេះបើយើងនិយាយនៅក្នុងសាល បាទសាលដែលបាទរៀបចំ នៅក្នុងបាទកិច្ចប្រជុំផ្ទាល់គឺមានបាទអ្នកចូលរួមជាច្រើន មិនថាជាមន្ត្រីការទូត មិនថាជាមន្ត្រីបាទផ្សេងផ្សេងដែលពាក់ព័ន្ធទេ ក្រៅអំពីការចូលរួមពីមន្ត្រីការទូតនិងមន្ត្រីចុងខ្ពស់ទាំងអស់នោះក៏មានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន ជាច្រើនរយអ្នកផងដែរបើយើងទទួលព័ត៌មានពីបាទក្រសួងព័ត៌មាននៃប្រជាជាតិកម្ពុជាគឺបានបញ្ជាក់ថាមកទល់ពេលនេះគឺមានអ្នកសារព័ត៌មានទាំងជាតិនិងអន្តរជាតិបានចុះឈ្មោះដើម្បីបាទចូលយកព័ត៌មាននៅក្នុងបាទការអឺ ចូលរួមនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដល់ទៅជាង600នាក់ឯណោះហើយបើយើងនិយាយទៅគឺសម្រាប់អ្នកសារព័ត៌មាននៅក្នុងបាទស្រុករបស់យើង គឺមានប្រមាណជាជាងបាទ400នាក់ហើយនឹងអ្នកសារព័ត៌មានអន្តរជាតិក៏បានធ្វើដំណើរបាទចូលមកកាន់កម្ពុជារបស់យើងដើម្បីធ្វើការយកព័ត៌មានផងដែរប្រមាណជាជាង200នាក់ហើយអ្នកសារព័ត៌មានទៀតសោតគឺមិនមែនបាទត្រឹមតែជាប្រទេស នៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ក៏មានអសារព័ត៌មានមកពីបណ្ដាអង្គភាពធំធំដែលមកពីបណ្ដាប្រទេសនៅក្នុងតំបន់ និងក្រៅតំបន់ផ្សេងផ្សេងផងដែរដែលសារតែកិច្ចប្រជុំបាទអាស៊ាននេះ គឺជាកិច្ចប្រជុំបាទធំមួយ សម្រាប់តំបន់អាស៊ាននិងប្រទេសដែលជាដៃគូសន្តិនិកហើយបើយើងនិយាយអំពី នៅក្នុងតំបន់អាស៊ានរបស់យើងវិញបាទបងប្អូនប្រជាជនក្រៅអំពីកម្ពុជាបណ្ដាប្រទេសជាសមាជិកអាស៊ានពីរផ្សេងទៀត គឺកំពុងតែរៀបចំ នៅកិច្ចប្រជុំកម្ពុជារៀងខ្លួន បាទតួយ៉ាង សម្រាប់ឆ្នាំ2022គឺកម្ពុជាជាប្រធានអាស៊ាននឹងរៀបចំ បាទកិច្ចប្រជុំបាទកម្ពុជាអាស៊ានតែយើងហៅថាកិច្ចប្រជុំដែលធំជាងគេតែគាត់នឹងកិច្ចប្រជុំកម្ពុជាអាស៊ានគឺនឹងរៀបចំឡើងនៅឯខែអំឡុងខែវិច្ឆិកា ឆ្នាំ2022 តម្លៃសម្រាប់ប្រទេសថៃ បាទប្រទេសថៃក៏មាន ការរៀបចំ នៅកិច្ចប្រជុំកម្ពុជាដែរគឺកិច្ចប្រជុំអេប៉ិចដែលនឹងកំពុងរៀបចំហើយប្រទេសថៃគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអេប៉ិចនេះ ហើយតម្លៃសម្រាប់ប្រទេសជា សមាជិកអាស៊ានមួយទៀតគឺប្រទេសឥណ្ឌូនេស៊ីបាទប្រទេសឥណ្ឌូនេស៊ីគឺនឹងរៀបចំ នៅកិច្ចប្រជុំ G20 ឬក៏យើងហៅថា ប្រទេស ដែលមានសេដ្ឋកិច្ចខ្ពស់ ចំនួន20ធំជាងគេ នៅលើពិភពលោក ដែលនឹងរៀបចំនៅក្នុងឆ្នាំ2022ដូចគ្នា បាទអញ្ចឹងនៅក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ2022នេះ គឺជាចំណាប់អារម្មណ៍ដ៏ខ្លាំងពីសំណាក់បណ្ដាប្រទេស នៅលើសកលលោកដោយសារតែប្រទេសនៅក្នុងតំបន់អាស៊ានរបស់យើង បានទទួលសិទ្ធិនៅក្នុងការ បាទរៀបចំ នៅព្រឹត្តិការណ៍ធំធំដែលយើង អាចនិយាយបានថាជាព្រឹត្តិការណ៍ ដែលទទួលបានការចាប់អារម្មណ៍ពីបណ្ដាអ្នកសារព័ត៌មានអន្តរជាតិទទួលបានការចាប់អារម្មណ៍ពីសំណាក់បាទបណ្ដាប្រទេសផ្សេងៗផងដែរ Thank you. លោកទេសនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកដែលកំពុងតាមដានទស្សនានៃការផ្សាយផ្ទាល់របស់ទូតកម្ពុជា នៅក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបវត្តមានដ៏ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីជួនសែននាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងជាប្រធានអាស៊ាន សម្រាប់ឆ្នាំ2022អបដំណើរដោយរដ្ឋមន្ត្រីការបរទេសដែលជា ប្រទេសសមាជិកអាស៊ាន បានអញ្ជើញចូលទៅកាន់បាទវេទិកាកិត្តិយសដែលនឹងត្រៀមបាទរៀបចំ នៅពិធីបើកជាផ្លូវការ សម្រាប់ការបើកនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានហើយសម្រាប់ពិធីបើកកិច្ចប្រជុំនេះគឺនឹងមានការសម្ដែង ជាសិល្បៈបង្ហាញជូនដល់គណៈអធិបតី រួមជាមួយនឹងការថ្លែងសន្និកថារបស់សម្ដេចអគ្គមហាសេនាបតីជួនសែនបន្តទៅនេះសូម បងប្អូនទស្សនិកជនតាមដានទស្សនានៅពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី55និងកិច្ចប្រជុំពាក់ព័ន្ធដូចតទៅស្វែកទិតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន Prime Minister of the Kingdom of Cambodia, Excellencies, ladies and gentlemen, please rise for the ASEAN anthem. Thank you. Please kindly be seated. Samnakdejo Prime Minister, Excellencies, ladies and gentlemen. On the occasion of the 55th ASEAN Foreign Minister meeting, the artists of the Ministry of Culture and Fine Art of the Kingdom of Cambodia have the great honor to present a welcome dance for ASEAN 2022. May I now invite His Excellency Mr. Pratsokon, Deputy Prime Minister, Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, and Chairman of the 55th ASEAN Foreign Minister Meeting to the stage to deliver his welcoming remarks. Prime Minister of the Kingdom of Cambodia Excellencies ASEAN Foreign Ministers His Excellency Dato' Lam Chok Hoi Secretary General of ASEAN Ministers distinguished guests ladies and gentlemen It is my great pleasure and honor to welcome you all to this 55th ASEAN Foreign Ministers Meeting and a related meeting under the theme ASEAN Act, Addressing Challenges Together in our beloved city of Phnom Penh. It is remarkable that we are able to meet face to face for the first time in two years since the outbreak of the COVID-19 pandemic. Our gathering here today reflects the success of our collective effort to overcome and recover from the crisis and its adverse effect on public health, social, economic, and the daily livelihood of the people. Allow me here to sincerely congratulate our Brunei colleagues and friends, Dato Erevan Yusof, for successfully steering our organization through a very difficult year, to say the least. Cambodia's chairmanship of ASEAN this year underscores the importance of ASEAN's spirit of togetherness and a strong sense of solidarity to achieve our common goals. Moreover, it further highlights the strength of ASEAN's centrality and unity in addressing regional challenges and enhancing ASEAN contribution to regional and global peace, stability, security, and sustainable development. Throughout the years, ASEAN has been able to transform itself from a loose arrangement to a close-knitted and rule-based organization. ASEAN has navigated through the constantly changing geopolitical landscape to emerge as one of the most prominent and successful regional organization, all the while making great strides in advancing its credibility and relevance in world affairs. As an open platform for constructive dialogue and consultation, ASEAN has become a vibrant, dynamic, and outward looking regional institution, thriving on the key principles of peaceful coexistence, friendly cooperation, non-interference, mutual respect for independence, sovereignty, equality, and territorial integrity as enshrined in the ASEAN Charter and the Treaty of Amity and Cooperation in Southeast Asia. As we mark the 55th anniversary of ASEAN, it is indeed with great pride that more and more countries are looking to ASEAN to partner with in the building up of an open and inclusive rule-based regionalism. This afternoon, six countries will sign the instrument of accession to the Treaty of Amity and Cooperation in Southeast Asia, bringing the number of state parties to the treaty to 49. Samdak Daicho Prime Minister, dear Minister, colleagues, dear friends. As I said last night at our welcome dinner, every year, ASEAN has to deal with challenges of different types and level, but never before. Never like this year. Never like this moment. Have we been confronted at the same time with so many perils for the region and the world at large. During the next three days, we will engage in a series of important ministerial meetings where we will have the opportunity to deliberate on key issues pertaining to the progress made in our ASEAN community building efforts, the way forward to recover stronger from the COVID-19 pandemic, our cooperation and partnership with external partners, and on regional and international issues, especially the many pressing security challenges that could destabilize our regional peace and stability if we are not able to handle them properly. I hope that our open and constructive exchanges will enable us to chart the course of our future cooperation in order to attain the priorities and deliverables as set out in Cambodia's ASEAN chairmanship. I am confident that with your active support, we will make this AMM and related meeting a great success in the true spirit of Let's Act Together. Guide, guided by the ASEAN motto, one vision, one identity, one community, Cambodia as the ASEAN chair will continue to steer the process of consolidating efforts internally within ASEAN and with ASEAN dialogue partners and external partners to achieve our goals of building an ASEAN community that is peaceful, cohesive, interconnected, resilient, and as a community of opportunities. Today, this morning, we will have the extreme honor to hear more from Somdai Daicho Hun Sen, Prime Minister of the Kingdom of Cambodia, who will share with us his insight and perspective on the development in ASEAN and how Cambodia would undertake ASEAN chairmanship moving forward. I once again welcome you to Cambodia and wish you all a very pleasant stay. I thank you very much. Thank you, Excellency, for the welcoming remarks. Excellencies, ladies and gentlemen, to grace this auspicious occasion, may I respectfully invite Samdaj Akhyamahasenapadedecho Hun San, Prime Minister of the Kingdom of Cambodia, to the stage to deliver his opening address. Som Krup Samdaj. អាយរ៉មលោកជំទាវរដ្ឋមន្ត្រីការបរទេសអាយរ៉មអគ្គលេខាធិការអាស៊ានអាយរ៉មលោកជំទាវអស់លោកលោកស្រីខ្ញុំពិតជាមានសក្តីសោមរស់ទទួលស្វាគមន៍អាយរ៉មលោកជំទាវនិងភ្ញៀវកិត្តិយសដែលបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី55និងកិច្ចប្រជុំពាក់ព័ន្ធនេះឱកាសដែលយើងប្រពខួបលើកទី55នៃការបង្កើតអាស៊ានឆ្នាំក្នុងឆ្នាំនេះខ្ញុំមិនអាចបរិយាយឲ្យអស់សេចក្តីបានទេអំពីដំណើរដ៏វែងឆ្ងាយដែលយើងបានឆ្លងកាត់ដើរឆ្លងកាត់រហូតដល់បច្ចុប្បន្ននេះ កន្លងទៅអាស៊ានធ្លាប់ជាតំបន់មួយ ដែលត្រូវប្រឈមនឹងបញ្ហាសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍបច្ចុប្បន្នអាស៊ានបានក្លាយជាតំបន់មួយ ដែលរីកចម្រើន ដែលយើងបានរួមគ្នាប្រែក្លាយភាពមន្ទិលសង្ស័យឲ្យទៅជាការជឿទុកចិត្តគ្នានិងផ្លាស់ប្ដូរអរិយភាពក៏ដូចជាការប្រឈមមុខដាក់គ្នា ឲ្យទៅជាកិច្ចការប្រតិបត្តិការនិងការអភិវឌ្ឍជាមួយនឹងសន្តិភាពនិងស្ថិរភាព ជាច្រើនទសវត្សរ៍កន្លងមកនេះអាស៊ានសម្រេចបាន នៅវិបុលភាពលើសពីការរំពឹងទុកជាមួយនឹងកំណើននិងការអភិវឌ្ឍដ៏ខ្ពស់និងការកែលម្អជាលំដាប់នៃសុខុមាលភាពរបស់ប្រជាជននៅក្នុងដំណើរការនៃការរីកចម្រើន និងអភិវឌ្ឍនៃតំបន់អាស៊ានបញ្ហាប្រឈមផ្សេងផ្សេងបានកើតមានឡើងជាបន្តបន្ទាប់ដោយរាប់ចាំពីភូមិសាស្ត្រនយោបាយរហូតដល់បញ្ហាសង្គមសេដ្ឋកិច្ចជាក់ស្ដែងក្នុងការធ្វើជាប្រធានអាស៊ានបដូវវេនប្រចាំឆ្នាំ យើងតែងតែប្រឈមនឹងបញ្ហាមួយចំនួនទាមទារឲ្យមានដល់ការដោះស្រាយ។ ប៉ុន្តែយើងមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដែលបានបង្កការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើតំបន់និងពិភពលោកទាំងមូលដោយពេលនេះឡើយត្រង់ចំណុចនេះខ្ញុំកំពុងតែនិយាយអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអំពីជំងឺ Covid-19 ដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមដើម្បីស្ដារនិងងើប ចេញពីវិបត្តិដែលមានលក្ខណៈបែបពហុទិដ្ឋភាពស្របពេលដែលការប្រកួតប្រជែងដែលកាន់តែគ្រោះថ្នាក់រវាងមហាអំណាចក៏បាននឹងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងមកលើប្រទេសរបស់យើងតាមរយៈឥទ្ធិពលនៃការកាត់ផ្តាច់ចេញពីគ្នារវាងផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យាការកើនឡើង នៃចំនួនសពន្ធភាពតូចតូចការរត់ប៉ុណ្ណាំងប្រជែងផ្នែកសភាវុធនិងការដាក់តន្តកម្មសេដ្ឋកិច្ចដោយឡែកវិបត្តិនយោបាយនិងសន្តិសុខបូករួមវិបត្តិសេដ្ឋកិច្ចនិងមនុស្សធម៌ដែលទៅកើតឡើងនៅម៉ៃយ៉ាម៉ាដែលជាសមាជិកគ្រួសាររបស់យើង ក៏បានបង្កជាបញ្ហាប្រឈមដល់មជ្ឈភាពនិងឯកភាពរបស់អាស៊ានព្រមទាំងបានបង្កឲ្យមានការរង្គោះរង្គើដល់សេរីភាពក្នុងតំបន់ផងដែរនៅក្រៅតំបន់អាស៊ានវិញសង្គ្រាមនៅអ៊ុយក្រែនក៏បាននឹងកំពុងបង្កឲ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងនៅអឺរ៉ុបក៏ដូចជាតំបន់របស់យើងផងដែរសង្គ្រាមនេះ បានបង្កឲ្យមានការរំខានយ៉ាងច្រើនយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចបង្កជាបញ្ហាធ្ងន់ធ្ងរដល់សន្តិសុខស្បៀងនិងធម្មពល ហើយអាក្រក់ជាងនេះទៅទៀតនោះគឺការគំរាមកំហែងឲ្យពិភពលោកមានការបែកខ្ញែកសាជាថ្មីបន្ថែមលើនេះ ក្រមអន្តរាយដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្នែកសន្តិសុខបែបប្រពៃណីនិងមិនប្រពៃណីផ្សេងទៀតក៏នៅតែជាកង្វល់សម្រាប់យើងទាំងអស់គ្នាអាយដាមលោកជំទាវអស់លោកលោកស្រី ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ កម្ពុជាបានកំណត់មូលបទអាស៊ានរួមរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាសម្ដៅឆ្លើយតប ទៅនឹងបញ្ហាប្រឈមទាំងអស់ដោយដែលខ្ញុំបានលើកឡើងដែលទាមទារឲ្យយើងត្រូវគៀងគោកិច្ចខិតខំប្រឹងប្រែងរួមគ្នាព្រមទាំងប្រមូលព្រមស្មារតីនៃការរួបរวมគ្នាដើម្បីអាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតកម្ពុជាសូមតកត់ធ្ងន់ពីគោលជំហររបស់ខ្លួន ក្នុងឯកភាពដើម្បី កិច្ចសហប្រតិបត្តិការមិនមែនឯកភាពដើម្បីប្រឈមមុខដាក់គ្នានោះទេយើងត្រូវព្យាយាមផ្ដោតលើបញ្ហាដែលបង្រួបបង្រួមយើងទាំងអស់គ្នាជាជាងផ្ដោតលើបញ្ហាដែលនាំឲ្យយើងមានការបែកបាក់យើងត្រូវទៅផ្ដល់អធិភាពដល់សន្តិភាពខ្ពស់ជាងអ្វីទាំងអស់ឯកឧត្តមលោកជំទាវអស់លោកលោកស្រី ក្នុងឱកាសនៃការប្រពខួប55ឆ្នាំនៃជីវិតរបស់អាស៊ានខ្ញុំមានសេចក្តីសោមនស្សដែលយើងបានកសាងសហគមន៍អាស៊ានប្រកបដោយបរិយាបន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ានគឺចក្ខុវិស័យមួយអត្តសញ្ញាណមួយនិងសហគមន៍តែមួយជាការពិតសហគមន៍របស់យើង ឬខ្ញុំអាចនិយាយថាគ្រួសាររបស់យើងគឺមិនល្អឥតខ្ចោះនោះទេ ដោយយើងទាំងអស់គ្នាសិតតែមានភាពខុសគ្នារៀងៗខ្លួនប៉ុន្តែខ្ញុំសូមសួរថាតើមានគ្រួសារណាមួយដែលមិនមានភាពខុសគ្នានោះក្នុងរយៈពេល5ទសវត្សរ៍កន្លះនៃសហវិជ្ជមាន អាស៊ានសម្រេចបាននៅសមិទ្ធផលជាក់ស្ដែងជាច្រើនដោយផ្អែកលើគោលការណ៍ព្រមព្រៀងគ្នាជាឯកច្ឆន្ទនិងការមិនជ្រៀតជ្រែកគ្នាដែលបានបង្កើតជាស្នូលនៃមាគ៌ាអាស៊ានរបស់យើងជាក់ស្ដែងបើទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក៏ដោយយើងសម្រេចបាននៅគោលដៅកំពូលរបស់យើងគឺឯកភាពក្នុងភាពចម្រុះ នៅក្នុងតំបន់មួយដែលសម្បូរដោយភាព ចម្រុះនៃវប្បធម៌សេដ្ឋកិច្ចនិងនយោបាយនៅក្នុងឆ្នាំនេះយើងក៏សម្រេចបាននៅ សមិទ្ធផលជាច្រើនផងដែរជំវិញបញ្ហាវិបត្តិសុខភាព យើងក៏អាចងើបចេញ ពីជំងឺ Covid-19 បានយ៉ាងល្អប្រសើរបើនិយាយពីពាណិជ្ជកម្មនិងការវិនិយោគ យើងក៏បានដាក់ចូលជាធរមាននកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឬហៅកាត់ថាអាសឹកព្រឹត្តិការណ៍សំខាន់មួយទៀតអនាម័យលើកទី20ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រណិប័តរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង DOC ដែលជាឯកសារដ៏សំខាន់ក្នុងការគ្រប់គ្រងទំនាក់ទំនង រវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅសមុទ្រចិនខាងត្បូងយើងក៏បាននឹងកំពុងធ្វើការយ៉ាងស្វិតស្វាញដើម្បីបញ្ចប់ក្រមប្រណិប័តនៅសមុទ្រចិនខាងត្បូង COC ដែលប្រកបដោយអត្តន័យនិងប្រសិទ្ធភាពដោយអនុលោមតាមច្បាប់អន្តរជាតិដោយជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផងដែរ។ ដោយឡែកដំណើរការនៃការចូលជាសមាជិកអាស៊ានរបស់ទីម៉ូឡេសកំពុងមានវត្តមាននភាពយ៉ាងល្អហើយខ្ញុំមានសុទ្ធិនិយមដល់យើងនឹងអាចស្វាគមន៍ប្រទេសនេះ ទៅកាន់គ្រួសារអាស៊ានយ៉ាងបានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយចំពោះបញ្ហាមីយ៉ាន់ម៉ា យើងបានចំណាយពេលវេលានិងធម៌ពលយ៉ាងច្រើនដោយពុះពៀការលំបាកនិងជំនះការរិះគន់ជាច្រើនដើម្បីជួយប្រទេសមួយនេះនិងប្រជាជនមីយ៉ាន់ម៉ារកដំណោះស្រាយនយោបាយយើងនឹងបន្តអនុវត្តការងារនេះដោយមិនធ្វើឲ្យប៉ះពាល់ដល់ឯកភាពអាស៊ានតាមរូបភាពណាមួយនោះឡើយនេះពេលនេះខ្ញុំសូមអនុញ្ញាតបន្ថែម ថាទោះបីជាការអនុវត្តកងសង្ស៊ីស5ចំណុចពុំមានភាពជឿនលឿនតាមដែលគ្រប់គ្រាចាំបានប៉ុន្តែការខិតខំរបស់យើងក៏ឡងមកបានសម្រាប់ភាពជឿនលឿនខ្លះដែរជាពិសេសលើការផ្ដល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុតប៉ុន្តែសភាពការនៅពេលនេះប្រែប្រួលខ្លាំង ដែលហើយនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងឯកច្ឆន្ទ5ចំណុចទៅទៀតក្រោយពីការអនុវត្តទោសប្រហារជីវិតទៅលើសកម្មជនបកប្រឆាំង4រូបកម្ពុជាក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្តនិងរន្ធត់យ៉ាងក្រៃលែងចំពោះការប្រហារជីវិតសកម្មជនបកប្រឆាំងទាំងនោះបើទោះជាខ្ញុំ និងគណៈដឹកនាំដទៃទៀតបានអំពាវនាវឲ្យមានការពិចារណាឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះដើម្បីជាប្រយោជន៍នៃកិច្ចសន្ទនានយោបាយសន្តិភាពនិងការបង្រួបបង្រួមជាតិក្នុងករណីមានអ្នកទោសដទៃទៀតដែលនៅត្រូវកាត់ទោសប្រហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីទួលនីតិរបស់យើងចំពោះការព្រមព្រៀងជាឯកច្ឆន្ទ 5ចំណុចរបស់អាស៊ានចំពោះទំនាក់ទំនងខាងក្រៅអាស៊ានបាន ទទួលសំណើកាន់តែច្រើនពីបណ្ដាប្រទេសនានាដើម្បីបង្កើតភាពជាដៃគូផ្លូវការនៅរសៀលថ្ងៃនេះប្រទេសចំនួន6បន្ថែមទៀតនឹងចុះហត្ថលេខាលើលិខិតតពកនៃការចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ កាលពីឆ្នាំមុនអាស៊ានបានទទួលយកចក្រភពអង់គ្លេសជាដៃគូសន្តិនិកទី11ហើយយើងក៏បានដំឡើងកម្រិតទំនាក់ទំនងជាមួយប្រទេសចិននិងអូស្ត្រាលីឲ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជោគជ័យគណៈដែលប្រទេសដៃគូសន្តិនិកមួយចំនួនទៀតក៏មានគោលបំណងសម្រេចឲ្យបាននៅកម្រិតទំនាក់ទំនងដូចគ្នានេះនៅក្នុងឆ្នាំនេះផងដែរបន្ថែមលើនេះ តែពីខែឧសភាកន្លងទៅយើងក៏បានចូលរួមកិច្ចប្រជុំពិសេសកម្ពុជាពិសេសអាស៊ានសហរដ្ឋអាមេរិកប្រកបដោយជោគជ័យនៅរដ្ឋធានី Washington ដោយយើងក៏ទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកម្ពុជារំលឹកខួបអនុស្សាវរីយ៍អាស៊ានសហភាពអឺរ៉ុបនៅទីក្រុងព្រុយសែលនៅចុងឆ្នាំនេះផងដែរអាយដាម លោកជំទាវអស់លោកលោកស្រីខ្ញុំដឹងថាឯកឧត្តមលោកជំទាវរដ្ឋមន្ត្រីបានកំណត់របៀបវិរៈប្រកបដោយមហិច្ឆតាខ្ពស់សម្រាប់ជំនួបក្នុងសប្តាហ៍នេះការដោះស្រាយបញ្ហាប្រឈមទាំងអស់ដែលបានលើកឡើងខាងលើរួមគ្នាប្រកាសจะធ្វើឲ្យកិច្ចប្រជុំដែលមានចំនួនច្រើនរបស់ឯកឧត្តមលោកជំទាវប្រកបដោយភាពពោពេញ និងរយៈពេលវែងទោះយ៉ាងនេះក្តីសូមអនុញ្ញាតឲ្យខ្ញុំ លើកជាយោបល់ពាក់ព័ន្ធនឹងកំណត់ពូជ7ដែលខ្ញុំសូមស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិចារណានិងផ្តល់ឱកាសគ្រប់គ្រងកំណត់ពូជ5ទី1គឺការដោះស្រាយចំពោះការគម្រាមកំហែងដល់ភាពរស់រានមានជីវិត នៅក្នុងតំបន់និងពិភពលោក ដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុនិងការខូចខាតផ្នែកបរិស្ថានរហូតមកដល់ពេលនេះអាស៊ានបាននឹងកំពុងដាក់ចេញនៅដំណោះស្រាយជាគោលនយោបាយជាច្រើនដើម្បីឆ្លើយតបរបស់យើងជាការឆ្លើយតបរបស់យើងហាក់នៅផ្ដោតតែលើភាពជាលក្ខនិងខ្វះការសម្របសម្រួល ផងរវាងគ្នាអាស៊ានចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀតតាមរយៈការប្រើប្រាស់អស់លទ្ធភាពនៅលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗដើម្បីផ្ដល់ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេស ជាសមាជិកអាស៊ានក៏ដូចជាដៃគូខាងក្រៅជាការប្រសើរ បើសិនបើរៀនអាចពិចារណាលើកំណត់ព្រួយប្រើបង្កើតក្របខ័ណ្ឌធំទូលាយមួយដែលខ្ញុំសូមហៅថាជាកិច្ចព្រមព្រៀងបៃតងអាស៊ានសម្ដៅអនុញ្ញាតឲ្យតំបន់របស់យើងអាចប្រែខ្លួនបន្តិចម្ដងបន្តិចបន្តឈ្មោះទៅកាន់អនាគតបៃតងមួយដែលមានជាលភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពភាពធន់និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច កិច្ចព្រមព្រៀងបៃតងអាស៊ាននេះនឹងអាចគ្របដណ្ដប់ទៅលើវិស័យជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធធម្មពលកម្មន្តសាលការប្រើប្រាស់កសិកម្មការដឹកជញ្ជូនបរិស្ថាននិងហិរញ្ញវត្ថុដោយមានបច្ចេកវិទ្យានវារវត្តនិងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញបំពេញតួនាទីជាកត្តាជំរុញ ខ្ញុំសូមស្វាគមន៍នៅមតិយោបល់របស់សមាជិកអាស៊ានក្នុងការធ្វើឲ្យគំនិតពួយប្រាំនេះคล้ายជាការពិតគំនិតពួយប្រាំទី2គឺពាក់ព័ន្ធនឹងវិធានការដើម្បីស្ដារនឹងងើបចេញពីផលប៉ះពាល់នៃជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពអាស៊ានបានឯកភាពអនុវត្តគំនិតពួយប្រាំនិងកម្មវិធីនានាក្រោមយុទ្ធសាស្ត្រធំទាំង4 នៃក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានស្របតាមយុទ្ធសាស្ត្រធំទី3ដែលសម្ដៅបង្កើនជាអតិបរានៅសក្តានុពលនៃទីផ្សារអន្តរអាស៊ាននិងសមារណកម្មសេដ្ឋកិច្ចដែលធំទូលាយជាងមុនខ្ញុំជឿថាយើងត្រូវការជាចាំបាច់នៅលេខាធិការដ្ឋាន តិចដោយឡែកមួយឲ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនៅកិច្ចព្រមព្រៀងអាស៊ានដែលបានចូលជាធរមានកាលពីខែមករាកន្លងទៅនេះកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាស៊ាននេះ ហើយថែមទាំងបានកំណត់ទីតាំងរួចស្រេចសម្រាប់លេខាធិការដ្ឋានអាស៊ាននេះនៅរាជធានីភ្នំពេញ។ នឹងបាននឹងកំពុងរៀបចំគម្រោងសំណើរំអិតទៀតផងខ្ញុំសង្ឃឹមថាកម្ពុជាអាចទទួលបាននូវការគ្រប់គ្រងពីប្រទេសជាសមាជិកអាស៊ានក៏ដូចជាសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀងអាស៊ាននៅពេលដែលកម្ពុជាដាក់សំណើផ្លូវការឯកឧត្តមលោកជំទាវអស់លោកលោកស្រីជាទីបញ្ចប់អាស៊ានត្រូវធានាឲ្យបានថា យើងនឹងអាចរួមគ្នាជាធ្លុងមួយឡើងវិញបានអាស៊ានគឺជាតំបន់មួយដែលមានប្រទេសសមាជិកចំនួន10និងមិនមែនតិចជាងនេះឡើយក្នុងស្វាដីនេះយើងត្រូវការឆន្ទៈរួមអាស៊ានចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាថាឯកភាពអាស៊ាននៅតែរឹងមាំមជ្ឈភាពអាស៊ាន ត្រូវបានគោរពហើយសហគមន៍អាស៊ានរបស់យើងកាន់តែមានសមារណកម្មជាមុនជាមួយនឹងការបន្តពង្រឹងទំនាក់ទំនងខាងក្រៅខ្ញុំជឿជាក់ទៅលើភាពជ្រើសវៃនិងភាពជាអ្នកដឹកនាំដ៏ល្អបំផុត របស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលមានវត្តមាននៅទីនេះក្នុងការសម្រេចបាននៅគោលដៅរួមរបស់យើងទាំងអស់គ្នា ខ្ញុំសូមបញ្ចប់សន្តរកថារបស់ខ្ញុំ ដោយការជូនពរឯកឧត្តមលោកជំទាវនិងភៀវកិត្តិយសទាំងអស់សូមទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនាសប្តាហ៍នេះព្រមទាំងទទួលបាននូវផាសុខភាពក្នុងអំឡុងពេលនៃការស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជាសូមអរគុណ Thank you សម្ដេចនាយក Prime Minister May I now invite ASEAN foreign ministers and the ASEAN Secretary General for a group photo with Samdak Tejo Prime Minister on the stage. Ning ខ្ញុំសូមគ្រប់សូមការអនុញ្ញាតគ្រប់អញ្ជើញសម្ដេចនាយកនាយករដ្ឋមន្ត្រីផ្ដល់កិត្តិយសដល់គង់ខ្ពស់អញ្ជើញកាន់វេទិកាចូលរួមពិធីថតរូបអនុស្សាវរីយ៍សូមគ្រប់អញ្ជើញ Sembagdijo Prime Minister, Excellencies, please look directly into the camera at the back of the room for a formal group photo. At the count of three, please smile. One, two, three. Now the ASEAN way. Please smile into the camera. One, two, three. Thank you. Excellencies, ladies and gentlemen, now that we have come to the end of the program, please remain seated until some the Decho, Prime Minister, Foreign Minister, ASEAN Secretary General and spouses have left this room. Thank you for your kind cooperation. Please rise for the departure of Somdak Tejo Prime Minister. Thank you. ប្រិមត្តទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកអ្នកដែលកំពុងតាមដានទស្សនានៅការផ្សាយផ្ទាល់របស់ទូតទូតកម្ពុជានៅពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55ក្រោមអធិបតីដ៏ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីដេជហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលពេលអំបាយមិញនេះគឺមានការអញ្ជើញនៅក្នុងការថ្លែងនៅសន្និកថាស្វាគមន៍និងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី55ដែលសម្ដេចជូបានបញ្ជាក់យ៉ាងលម្អិតនៅក្នុងកិច្ចខំប្រែង របស់កម្ពុជា ដែលក្នុងនាមជាប្រធានអាស៊ាននៅ ឆ្នាំ2022ដែលបានចូលរួម នៅក្នុងការខំប្រែងដោះស្រាយបញ្ហាជាច្រើននៅក្នុងតំបន់មិនថាបញ្ហាសេដ្ឋកិច្ចមិនតែការងើបឡើងវិញពីជំងឺ Covid-19 រួមជាមួយនឹងការយកច្រដាក់ដោះស្រាយបញ្ហាដែលកំពុងតែជាប់ស្ទះនៅឯប្រទេសមីយ៉ាន់ម៉ា ហើយមិនត្រឹមតែប៉ុណ្ណោះសម្ដេចតេជោក៏បានផ្ដល់នៅ អនុសាសន៍នៅក្នុងការចូលរួម សម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងការយកទៅពិចារណានិងគ្រប់គ្រងទៅលើគណិតដើមនៃការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកលរួមគ្នារួមជាមួយនឹងការពង្រឹងនៅការអនុវត្តនៃកិច្ចព្រមព្រៀងអសិបដែលពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចបងាយនោះ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន មិនទាន់បញ្ចប់នាពេលនេះទេ គឺនឹងធ្វើឡើងរយៈពេល3ថ្ងៃជាបន្តទៀតចាប់ពីថ្ងៃនេះថ្ងៃ ទី3រហូតដល់ថ្ងៃទី5បាទខែ បាទសីហា ឆ្នាំ2022ដែលនឹងធ្វើការពិភាក្សាយ៉ាងលម្អិត ទាំងការប្រជុំរវាងរដ្ឋមន្ត្រីបាការបរទេសអាស៊ានដែលជាសមាជិកទាំង10រួមជាមួយនឹងការប្រជុំជាមួយនឹងរដ្ឋមន្ត្រីបាការបរទេសអាស៊ានជាមួយនឹងបណ្ដាប្រទេសដែលជាដៃគូសន្ទនានានាផងដែរហើយជាមកក្រសួងរំលឹកផងដែរថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី55នេះត្រូវបានធ្វើឡើងដោយផ្ទាល់ជាថ្មីម្ដងទៀតក្រោយខកខានរយៈពេល2ឆ្នាំដោយសារតែជំងឺ Covid-19 ហើយកម្ពុជារបស់យើង និងរំពឹងថានឹងទទួលបានលទ្ធផលជាផ្លែផ្កាក្រោយពេលរៀបចំនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី55នេះហើយមិនត្រឹមតែប៉ុណ្ណោះយើងក៏និងសង្ឃឹមអំពីការរៀបចំឲ្យបានល្អប្រសើរនៅកិច្ចប្រជុំកម្ពុជាអាស៊ានដែលគ្រោងនឹងរៀបចំនៅឯខែវិច្ឆិកានាឆ្នាំ2022ខាងមុខនេះបាទទូតទេសនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់ព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធលទ្ធផល ទូជាកម្ពុជានឹងបន្តក្នុងការផ្សព្វផ្សាយជំនួយជូនដល់អ្នកបានដឹងអំពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី55នៅកម្ពុជាដែលឡែកសម្រាប់បាទការបើកនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានមកដល់ទីបញ្ចប់ នៅគណៈពេលនេះខ្ញុំបាទចំណាននិងក្រុមការងារសូមអរគុណនិងសូមគោរពលា